សេរពឹសពោះវេកក្នុងវិជាដកព្រឹកមិញហ្នឹងហ្នឹងហើយសេនកៈសេនកៈជាដកហ្នឹងជាឈ្មោះបណ្ឌិតអ្នកប្រាជ្ញព្រះបរមពោធិសត្វព្រះអង្គ ប្រកាសសម្ដែងពធជាពុទ្ធលីលាទៅតាមបនអភិនិហាបារមីរបស់ព្រះអង្គនឹងហ្នឹងឯងនៅលើគុណរបស់បនទៀតហ្នឹងឯងការសន្សំអភិនិហាបនបារមីហ្នឹងធ្វើឲ្យព្រះរមពុរិស័ទហ្នឹងក៏បាន ជាអ្នកប្រាជ្ញបណ្ឌិតហើយក៏ប្រទានហេតុផលអដ្ឋធម្មៈណាធម្មៈហ្នឹងហេតុអត្តហ្នឹងផលវាយព្រះជាបានយល់ណាយើងគ្រប់គ្នាប្រាថ្នាសេចក្តីសុខអញ្ចឹងវាមានហេតុផលនៃសេចក្តី សុខហ្នឹងឯងដែលគួរដល់ការប្រណិបត្តិ នៃហេតុនៃសេចក្តីទុកហ្នឹងក៏លះកាត់ចោលទៅចឹងហ្នឹងគឺហេតុផលហ្នឹងអ្វីៗវាមានហេតុផលទៅតាមច្បាប់ធម្មជាតិក្នុងមេឃដីឬក៏ក្នុងមនុស្សសត្វអីហ្នឹងវាមានហេតុផលទៅតាមគំនិតគិតអាងហ្នឹង ហ្នឹងហើយហេតុផលសម្រាប់ឲ្យកើតទុកអីចឹងទៅតាមដែលខ្លួនឯងគិតទៅឈរនៅ ក្នុងលំដាប់ខ្ពស់លេខ1ហើយហ្នឹងវាមានហេតុផលឲ្យខ្លួនឯងគិតកើតទុកហ្នឹងឯងហើយមិនបានជា ណាអ្នកនឹងមកលេខ2លេខ3អីដែរអីចឹងណាហ្នឹងហើយមានរឿងដែលឲ្យគិតកើតទុកសំបីតែលេខ1ហើយនឹងក៏ដែរហ្នឹងហើយប៉ុន្តែមិនមែនលេខ1ណា មិនមែនបានជាប់លេខ2លេខ3អីផងប៉ុន្តែមានហេតុផលណាឲ្យខ្លួនឯងគិតជាសពក៏បានហ្នឹងឯងយ៉ាងបានយើងសិក្សាពធัวហ្នឹងគឺយើងរៀនពីហេតុផលសម្រាប់ឲ្យយើងគិតទៅបានជោគជ័យឈ្នះ គំនិតបាបគំនិតអកុសលគឺសិតតែគិតឲ្យការទុកគិតឲ្យវិកលចរិតឈួតអីទៅគឺដោយគំនិតដោយការគិតណាគិតស្អប់គិតបន្ទុះគិតតោះគិតសម្លាប់អ្នកដតីហើយសម្លាប់ខ្លួនឯងអីទៀតហ្នឹងសិតតែរឿងគិតអាងហេតុផលហេតុផលហ្នឹងមិនមែន តែមិនត្រូវអីទៅទេវាជាហេតុផលនៃគំនិត ដែលគិតខុសចឹងទៅណាហ្នឹងហើយហេតុផលនាំឲ្យយើងឆ្លោះប្រកែកតោះតែងគ្នាអីហ្នឹងសិតតែអាងហេតុផលរៀងខ្លួនហ្នឹងហ្នឹងហើយ ចឹងយើងសិក្សាក្នុងពធហ្នឹងគឺមានហេតុផលដោយបរមត្តនេះសម្រាប់ឲ្យសម្មាទិដ្ឋិហ្នឹងចម្រើនដែរធម្មាហង្សារថឹងព្រមិហ្នឹងឯងជាគំនិតដែលជាសម្មាទិដ្ឋិនាំមុខ ធ្វើឲ្យបានសម្រេចនៅលោកតរៈធัวនឹងគឺតែយើងសិក្សានៅ ក្នុងពុទ្ធសាសនាហ្នឹងគឺព្រះធម៌ហ្នឹងសំដែងតែគួរឲ្យយើងសិក្សា ប្រតិបត្តិដោយសេចក្តីគោរពហ្នឹងគឺមកអំពីមានហេតុផលដែលសម្រាប់ឲ្យយើងបានរួចផុតអំពីសេចក្តីទុកទាំងពួង តលតែព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែង ប្រាប់ហើយយើង ក្រយល់ក្រយល់បញ្ញាញាណហ្នឹងក្រកើតឡើងយើងកុំប្រមាទណាដើម្បីអប់រំបញ្ញាញាណហ្នឹងណាព្រោះហេតុផលដែលជាសច្ចៈហ្នឹងមានស្រាប់ហើយយើងកុំចេះតែអាងហេតុផល ទៅតាមគំនិតដែលយើងគិតហ្នឹងឯង អំណិតយើងគិតវាអត់ត្រឹមត្រូវអញ្ចឹងហេតុផលរបស់លោភៈក៏មាននាំឲ្យស្រឡាញ់ហេតុផលរបស់ទោសៈហេតុផលរបស់មោហៈអីមានទាំងអស់ហ្នឹងហេតុផលដែលនាំឲ្យយើងធ្វើទានរក្សាសិលហេតុផលដែលនាំឲ្យយើងធ្វើយ៉ាងម៉េចនិយាយយ៉ាងម៉េចគិតយ៉ាងម៉េចអីតែតែមានតាមគំនិតហ្នឹងហ្នឹងឯង ក៏ប៉ុន្តែហេតុផល ដែលព្រះសម្មាសម្ពុទ្ធប្រកាសសម្ដែងហ្នឹងអត់មានអ្នកណាគិតឃើញដោយខ្លួនឯងទេណាហេតុផល ជាបរមត្តធัวវត្តដាក់ប្រព្រឹត្តទៅដោយបច្ច័យអត់មានតួអត្តាហ្នឹងគឺជាសច្ចៈហ្នឹងតើតែពុទ្ធអង្គសម្ដែងប្រាប់មកបាន យោនិសោមអ្នកសិកាហ្នឹងធ្វើទុកក្នុងចិត្តរឿយរឿយទៅបានជាច្បាស់នៅហេតុផលហ្នឹងគ្រប់ព្រះរិយបុគ្គលទាំងអស់ហ្នឹងតិដ្ឋិសាមញ្ញតាទាំងប៉ុណ្ណាហ្នឹងឯងតិដ្ឋិសាមញ្ញតាថាមានតិដ្ឋិហ្នឹងដូចគ្នាស្មើគ្នា ទៅ ក្នុងអរិយសច្ចៈនឹងឯងគឺអត់មាន មិឆាតិដ្ឋិយល់ខុស រឿងអីរឿងអីពីកិច្ចប្រតិបត្តិដំណើរផ្លូវដែលនាំជីវិតឲ្យបានរួចផុតចាក់ទុកហ្នឹងអត់មានការវង្វេងខុសក្នុង ព្រះអរិយបុគ្គលទេហ្នឹងគឺទិដ្ឋិសាមញ្ញតា ដូចគ្នាទៅ ក្នុងអរិយសច្ចធម៌ហ្នឹង សពេធម្មានិលំអភិនិវេសាយាតិសពេធម្មាអនត្តាហ្នឹងបដិច្ចសមុបាទធัวប្រព្រឹត្តទៅជាតថតាហ្នឹងគឺដូចឆ្នោះឯងចឹងគឺថាត្រូវគ្នាទាំងអស់ហ្នឹងហៅថាសារានិយធัวរបស់ព្រះរិយបុគ្គលគឺថាយល់ត្រូវគ្នាទៅជាពុទ្ធសា វៈពុទ្ធសាវិការបស់ព្រះបរមសាស្តាគឺមានសារានិយធัวសម្រាប់ឲ្យនឹករលឹកគ្នាដោយសារថាមានសិលក៏ស្មើគ្នាបរិបរិការីសីលេសកហ្នឹងគឺថាជាអ្នកមានសិលបរិបូរណាបរិសុទ្ធបរិបូរទៅក្នុងភាពជាព្រះអរិយៈហ្នឹង តសីលៈសាមញ្ញតាចឹងទៅចឹងសាធារណភោគីណាគឺព្រះរិយបុគ្គលលោកអត់មានអច្ឆរិយៈអញ្ចឹងការដែលបានបច្ច័យ4បានលៀបសការៈអីចឹងក៏ប្រព្រឹត្តទៅដោយការសង្គ្រោះអនុគ្រោះបូជាគុណ ក្នុងសព្រមចារីចឹងទៅ តាមប្រធัวតាមព្រះវិន័យថាបានសាច់អីដែលគេទឹះអីមកអញ្ចឹងក៏មិនគួរឆាន់ក៏សហធម្មិកៈទាំង5អីហ្នឹងចឹងទៅហ្នឹងឯងក្នុងព្រះវិន័យគឺត្រង់តែចង់លើកឃើញថា ព្រមព្រៀងគ្នាក្នុងកិច្ចប្រតិបត្តិណាហ្នឹងឯងក៏ប៉ុន្តែក៏កន្លែងខ្លះក៏ចែកទៅតាមព្រះវិខណាហ្នឹងឯងព្រះភិក្ខុណីសាមណេរៈសាមណេរីអីទៅតាមហ្នឹងសំគួរទៅតាមឋានៈទៅតាមបាបជាឧបសម្បទា គឺគួរឲ្យរីករាយជ្រះថ្លាក្នុង ការដែលព្រះពុទ្ធអង្គទ្រង់បញ្ញត្តិណាសិក្ខាបទសម្ដែងព្រះវិន័យហ្នឹងគឺអាស្រ័យព្រះអង្គជាព្រះពុទ្ធសាពញ្ញុតិញ្ញាណគឺអត់មានបញ្ហាអីថា ឲ្យអរិយសាវៈអរិយសាវិកាអីតោមនោះបទុះតោះអីទៅក្នុងសិក្ខាបទនឹងទេពីព្រោះមិនមែនគ្រាន់តែជាគំនិតសន្និដ្ឋានស្មានរៀបចំដាក់ទៅអីខុសទេអីចឹងទៅច្រឡំអីចេះចោះអត់ទេព្រោះសិតតែសัพញ្ញុតញ្ញាណចឹងទៅណាហ្នឹងឯងហ្នឹងយើងមាន ព្រះសម្មាសម្ពុទ្ធបរមគ្រូបរមសាស្តាហើយព្រះធัวព្រះវិន័យគួរដល់ការគោរពណាដល់ក្រៃលែងហ្នឹងគឺនៅមានមកដល់សប្តាហ៍ថ្ងៃជាសំណាង នៃពុទ្ធបរិស័ទយើងរបីជាបុគ្គលស្មោះត្រង់នៅក្នុងព្រះសាសនា ត្រង់ដែលថាស្រ័យព្រះធัวព្រះវិន័យហ្នឹងមិនប្រព្រឹត្ត ក្នុងអ្វីដតីក្រៅតែពីដើម្បី រួចផុតចាកទុកហ្នឹងឯងស្មោះត្រង់ហ្នឹងគឺអញ្ចឹងអញ្ចឹងមិនបំរើកិលេសដោយលោភៈតណ្ហាអីក្នុងរឿងលៀបរឿងយោអីអីដតីទេណាគឺព្រឹត្តស្មោះរូបពោជាពធัวព្រះវិន័យហ្នឹងគឺថា មានតែប្រទៅដើម្បីរួចផុតចាក់ទុកតែប៉ុណ្ណឹងទេដែលស័កសមជាមួយនឹងតម្លៃនៃប្រធัวព្រះវិន័យហ្នឹងប៉ុណ្ណាហើយយើងធ្លាប់សិក្សាឆ្លងកាត់មកគ្រាន់តែថាយោធัวមកសោត ដូចថាប្រឡងប្រណាំងគ្នាអីក៏ជាតោសដោយអាគណិតប្រៀបធៀបប្រឡងគ្នាអីអីហ្នឹងហ្នឹងឯងសិស្សរបស់ព្រះមហាកសបៈជាដើមក្នុងសង្យុត្តនិកាយទានវៈកសបៈសង្យុត្តហ្នឹងក៏មិនគួរកប់ដីដែរអត់មានរឿងប៉ុណ្ណឹងប្រជែងគ្នាទេសំបីតែសោតធัวហ្នឹងគឺត្រូវ ណាឲ្យស្មោះជាមួយនឹងពធัวគឺប្រណិប័តដើម្បីរួចផុតចាក់ទុកណាអត់មានដើម្បីថាឲ្យខ្លួនឯងហ្នឹងពូកែអីដើម្បីលេបដើម្បីសក្ការៈដើម្បីការសរសើរអីអីតាមរយៈនៃពធัวហ្នឹងទេហ្នឹងឯងនឹងដែលយើងចេះតែជ្រួតជ្រាបអំពីគុណតម្លៃនៃពធัวហ្នឹងគឺហេរៈអតបៈណា ម៉ាស់បាបខ្លាចបាបហ្នឹងក៏ចេះតែចម្រើនឡើង ដោយសេចក្តីគោរពក្រៃលែងទៅហ្នឹងហើយហើយក៏នឹករលឹកដល់អសេរពឹសហ្នឹងក្នុងអាស័យវិសសោតឬក៏អាស័យវិសោបមៈសោតក្នុងសាលាយតនវៈបីដកលេខ35ហ្នឹងយើងក៏រៀន ពពុទ្ធរិកាអដ្ឋកថាអីហើយគាត់នៅថារឿងពជាដកទឹកមិញស្ពាយសេរពឹសហ្នឹងយើងនឹកឃើញដូចជាការស្ពាយមហាភូតរូបឬក៏បញ្ញខណ្ឌឬក៏កិលេសទៅក្នុងន័យឧបមាហ្នឹងគឺថាអាសេរពឹសដែល ក៏បីឃើញឃើញជាទោសហ្នឹងឯងបាបជាអសេរពឹសទៅតាមដែលថាលើកយកមកពិចារណាថាជាទោសយ៉ាងណាថាបាបក៏ជាកម្រិតរបស់បាបដែលជាអសេរពឹសគឺបាបនឹងចឹងទៅថាជាបាបប្រមិតទេក៏បាបប្រមិត ទៅតាមនឹងអញ្ចឹងទៅក្នុងនៃអសេរពឹសណាហ្នឹងឯងកិច្ចយើងជៀសអីមិនខ្សែគប់អីអីហ្នឹងឯងមិនចាប់មិនកម្មមិនលេងមិនមិនលេងអាលួស្អីនឹងងោណាមិនបលែងលេងណាហ្នឹងឯងមិនលួលេងមិនលូកមិនលន់អាហ្នឹងគឺដោយសារថាវាជាអសេរពឹសពោះវេចឹងទៅក្នុងសេចក្តីហ្នឹងចឹង ប៉ុណ្ណាលើកមកក្នុងរឿងអីក៏ទៅតាមនឹងពាក្យសម្ដីប្រកបដោយពឹសអាហ្នឹងក៏និយាយតាមនឹងអញ្ចឹងទៅណាកុំឲ្យពលពាកដូចជាសេរពឹសក្នុងការចឹកខំ អ្នករតីអីអីហ្នឹងមានច្រើនរឿងណាអាស័យរពឹសហ្នឹងហ្នឹងហើយហើយក្នុងអាស័យវិសេសោតព្រះថាបានលើកឡើងមាន8 8ចំណុចតេតួងនឹងរូបកាយមហាពុទ្ធរូបហ្នឹងអាសយតោណាដោយទីអាស្រ័យ ហ្នឹងហើយមានកតុយតោតោហ្នឹងហើយតាមបល័យហ្នឹងទៅអាសិយៈណាអាសិយៈហ្នឹងទីអាស្រ័យហ្នឹងអាសិយៈតោហើយទី2វិសវេកវិការតោណាដោយវិការៈទៅតាម កម្លាំងនៃពឹសវិសៈវេកៈវិការតោហ្នឹងហើយទី3អនដ្ឋកហណតោអនដ្ឋណាអត្តយោជន៍អណូជាងនឹងតជាងថអនដ្ឋហើយគោជាងគោទៅលោក តម្រួតតម្រួតតាមហ្នឹងទៅណាគេហណតោណាហណោទៅអណដ្ឋគេហណតោកម្មយកនៅអណដ្ឋហ្នឹងឯងអត់ប្រយោជន៍មិនជាប្រយោជន៍ហើយទី4ក៏ទុរូបឋានតោ ហ្នឹងឯងទុហើយនឹងឧបឋានអ្នកណាហ្នឹងឯងរោអាគមតបតហ្នឹងទៅជាទុរូបឋានតោទៅបានន័យថាទំនប់បំរុងបានដោយលំបាកណាហ្នឹងឯងដោយការទំនប់បំរុងហ្នឹងវាលំបាកឧបឋានៈហ្នឹងយើង នុកម្រងបំរើមេត្តាបិតាអីចឹងគឺមេត្តាបិតឧបឋានังនឹងចឹងទៅតែនេះលំបាកក្នុងការទំនុកម្រងអាសេរពឹសហ្នឹងណាគឺរូបកាយហ្នឹងដោយរូបកម្មដ្ឋាន ប្រនិបត្តិក្នុងរូបកម្មដ្ឋានណា ព្រះអដ្ឋានុបញ្យលក្នុងសកម្មដ្ឋានហ្នឹងគ្រាន់តែថាសំដែងទៅដោយរូបកម្មដ្ឋានដែលកិច្ចប្រតិបត្តិហ្នឹងដឹងរូបហើយ ដឹងនាមរហូតព្រះអរហន្តក្នុងកម្មដ្ឋានមួយមួយហ្នឹងមកកំណត់បញ្ញខណ្ឌមកកំណត់ សត្រូវដែលកម្មដាវនៅនឹងដៃអីអីហ្នឹងក្នុងប្រកម្មដ្ឋាននីមួយនីមួយសិតតែសម្រេចដល់ព្រះអរហន្តហ្នឹងហើយស្រុកស្ងាត់អាយតនៈខាងក្នុង6ឬក៏ពួកចៅអីអីដែលជា អាយតនៈខាងក្រៅអីអីហ្នឹងសិតតែជាប្រកម្មដ្ឋានសម្រេចដល់ព្រះអរហន្តណាគ្រប់ មេតិកាធัวដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងសំគួរដល់អុកតញ្ញូបុគ្គលក៏មានហើយមេតិកាធัวហ្នឹងហើយសំគួរនឹងវិបច្ឆតញ្ញូបុគ្គលក៏មានសំគួរនឹងបុគ្គលដែលជានិយបុគ្គលក៏មានបតិបរមៈបុគ្គលជាវាសនាឧបនិស្ស័យទៅជាតិមុខក៏មានគ្រប់បុគ្គលទាំង4នៅក្នុងអាស័យវិសេសោតហ្នឹង ប៉ុណ្ណាហ្នឹងហើយចឹងហើយទី5ហ្នឹងក៏ទុដែរហើយរោអាគមតបវត្តដែរអាសតៈហ្នឹងប្រែថាមកមកជួបហ្នឹងណាហ្នឹងហើយមកជួបដែលទៅជាទុរាសតៈតោអាសតៈហ្នឹងមកមកមករោមកជួបបានដោយលំបាកហ្នឹងហើយ thầy thì phẩm muối ạ à, tà nhụ tạ tào đó là ạ à, tà nhụ tạ tào ạ à, tà nhụ tá đó là ngài rồi đòiភាពជាអកតញ្ញូមិនដឹងគុណទី6ទៅណាហើយទី7នោះអវិសេសៈអវិសេសៈការតោណា <coughs> គឺបានអីថាវាអត់មានធ្វើឲ្យពិសេសអីទេណាអាហ្នឹងវាបរិសេធត្រង់វិសេសការៈហ្នឹងណាហ្នឹងឯងវាពិសេសការតោហ្នឹងដោយការធ្វើហ្នឹងវាមានភាពពិសេសដូចថាមនុស្សហ្នឹងពិសេសយើងដឹងថាព្រះសម្មាសម្ពុទ្ធចឹងទៅពិសេសលើសអស់បរិស័ទអីអីផ្សេងផ្សេងចឹងណាហ្នឹងឯង ប៉ុន្តែដល់ទៅជាមួយអសេរពឹសនេះវាអត់វាអត់មានថាបុគ្គលពិសេសមិនពិសេសអីទេហ្នឹងគេថាអវិសេសការតោហ្នឹងហើយនឹងទី8ហ្នឹងអនន្តៈហ្នឹងហើយអនន្តៈវាវាច្រើនណាអនន្តៈហើយនឹង តោសុបត្តវៈតោតោសៈផងហើយនឹងឧបត្តវៈផងណាបានន័យថាវាមានតោហើយនឹងឧបត្តវៈហ្នឹងជាអនន្តណាអណែកអនន្តហ្នឹងអនន្តតោសុបត្តវៈតោហើយមាន8ហ្នឹងជាកម្មដ្ឋាននៅក្នុងរូបដែលយើង ពិចារណាតាមនឹងទៅក្នុង8ហ្នឹងមួយណាក៏បានដែរចាប់យកឲ្យជាអារម្មណ៍នៃប្រកម្មដ្ឋានកំណត់បាននៅរូបទៅក៏កំណត់នាមក្នុងសភាពដែលជាទុកទោសហ្នឹងមិនមែនចំពោះតែរូបហ្នឹងទេគឺថា រួមទាំងនាមខំទាំង5អីហ្នឹងប្រព្រឹត្តទៅ ជាទុកជាទោសហ្នឹងគ្រាន់តែថារូបហ្នឹងវាមានសភាពស្ដែងឡើងក្នុងចំនួនទាំង8ហ្នឹងដោយថាមហាពុទ្ធរូបហ្នឹងវាជាទីអាស្រ័យណាអាសយតោណាត្រង់ថាអ្វីដែលជាទីអាស្រ័យនៃនៃពោះ ពវេកពវេកដំបូកមិនអញ្ចឹងក៏វានៅនឹងរន់ដំបូកហ្នឹងតែវាមិនចេះកាយរន់អីទេកដោទេកាយហ្នឹងឯងប៉ុន្តែវាចូលទៅស៊ីកដោហ្នឹងឯងស៊ីកដោទៅវានៅក្នុងនឹងទៀតទៅកន្លែងហ្នឹងហើយព្រៃស្រុកស្រុកក៏វានៅ នួសម្រាមអីមិនថាស្អុយស្មោកគ្រោកអីមិនទៅទេហ្នឹងគឺព្រះអត្តកថាលោកបញ្យលរូបកាយហ្នឹងគឺមានសភាពអញ្ចឹងវាជាទីអាស្រ័យនៅនៃពោះហ្នឹងពោះដីពោះទឹក ពោះភ្លើងពោះខ្យល់ហ្នឹងក្នុងសភាពដែលថាវាជាដំបូកវាជាទីស្មោកគ្រោកវាជាកំណោសម្រាមវាជាព្រៃស្ដប់ អីអីទាំងអស់ហ្នឹងហើយក៏វានាំមកនៅទុកទោសគ្រោះថ្នាក់ព្រះសារីបុត្រធ្លាប់កើតជាពស់វែកអីអីចឹងហ្នឹងឯងខំគោគេស្លាប់អីអីចឹងណាហ្នឹងឯងរឿងរ៉ាវផ្សេងផ្សេងហើយក៏បានដឹងខ្លួនមករក្សាបោសត្តសិលចឹងទៅដើម្បីរងាប់នៅតោសៈ ដីក្រោតហ្នឹងថាហើយដូចជាអតីតជាព្រះរិសាវៈអង្គខ្លះទៀតមានព្រះអនុរុទ្ធអីកើតជាព្រាបអីចឹងទៅខ្លែងហ្នឹងមកឆាបយកមេព្រាបប្រពន្ធ ជាទីស្រឡាញ់នឹងចឹងទៅក៏សោកសៅទៅហើយក្នុងកាលនោះព្រះបរមពុរិស័ទព្រះអង្គជាព្រះតបោះហ្នឹងហើយបាន នៅក្រោមអវាទរបស់ព្រះអង្គរឿយរឿយទៅក៏មកសុំរក្សាបោសុតដើម្បីកំចាត់បងនៅអាក្តីសោកដែលកើតមកពីរាគៈហ្នឹងចឹងទៅហ្នឹងហើយមាន ចចកនោះចូលទៅក្នុងពោះតម្រៃទៀតអាខ្លាឃុំហ្នឹងហឺហាចូលភូមិអ្នកស្រុកគេដេញគប់កវែងបួសបែកក្បាលហូរឈាមអីអីចឹងទៅវាຕົកតោសទៅតាមហ្នឹងណាហ្នឹងឯងយើងធ្លាប់ស្ដាប់ហើយគ្រាន់តែថ្ងៃហ្នឹងអបោសតផងក៏រំលឹកបន្តិចទៅព្រះបរមពោធិសត្វ ព្រះអង្គជាព្រះតបោះមែនតែព្រះអង្គមានមាននេះគេថាខ្វះការគោរពចំពោះព្រះវិជ័យកពុទ្ធដែរក្នុងកាលហ្នឹងមានព្រះវិជ័យកពុទ្ធព្រះអង្គជ្រាបអធិស្រ័យឧបនិស្ស័យព្រះអង្គជាពុទ្ធង្គោអញ្ចឹងខ្ញុំក៏ជួយតម្រួលអធិស្រ័យទៅតាមនឹងហើយព្រះអង្គលះបង់នៅមេនេះតាមដែលព្រះអង្គ ជាព្រះតបោះបានសមាធិបានសេចក្តីស្ងប់ស្ងាត់អីចឹងទៅប៉ុន្តែវាមាន មានអ្នកគ្រប់សង្កត់អីក្នុងចិត្តក្នុងប្រតិអីព្រះវិជ័យកពុទ្ធអង្គជ្រាបជួយឲ្យសង្វេគណាអង្គទូមាន ព្រៀនប្រាប់អីសពគ្រប់ហើយក៏ហោះ ទៅចឹងទៅធ្វើឲ្យព្រះ បរមពោធិសត្វក៏ដល់នៅក្តីសង្វេគចឹងទៅរឿងត្រូវរក្សាបោសុតហ្នឹងជាមួយគ្នានឹងសត្វអីអីទាំងអអតីតព្រះអសិតិមហាសាវកហ្នឹងហើយចឹងបាញ់បាញ់ហ្នឹងក៏នៅក្នុងរឿងថាពស់ហ្នឹងណាខំគោគេស្ដាប់ហ្នឹងចាស់គេសោកសៅហើយហ្នឹងគឺវានៅ ក្នុងរុនដំបូកនៅក្នុងទីស្មោកក្រោកអីអីហ្នឹងគឺយើង បានជាប្រកម្មដ្ឋានពិចារណារូបកាយហ្នឹងជាទីអាស្រ័យនៅនៃអសេរពឹសអញ្ចឹងវាមានសភាពទៅតាមរូបកាយហ្នឹងដែលគួរដល់ការពិចារណាវាមិនមែនជា ស្ថានទីអីដែលសម្រាប់ឲ្យយើងចិត្តដិតស្នាលអីទេ ទៅប្រយ័ត្នប្រយែងមេត្តាបៃតាព្រះសវណ្ណសាមរំពោរិស័តហ្នឹងលំហាយពឹសពោះធ្វើឲ្យងឹតភ្នែកហ្នឹងគឺគ្រាន់តែបញ្ជាក់ទីអាស្រ័យកន្លែងគ្រោះថ្នាក់កន្លែងដែលវាមានអសេរពឹសហ្នឹងឯងនៅក្នុងព្រៃ អាម៉ាហ្សូនគេប្រកាសមានសត្វពឹសអីខ្លះអីខ្លះខ្លះហើយក្នុងហ្នឹងក៏មានពស់ពស់ធំសម្រាប់រូបរិទ្ធក៏មាន អាពស់ពឹសក្រៃលែងទៅក៏មានអីអីចឹងជាកន្លែងណាហាមឃាត់មិនឲ្យចូលទៅកន្លែងណាចូលបាន គេអភិរក្សគេអីព្រៃធំចឹងច្រើនប្រទេសថាប្រមាណ 9ប្រទេសអីណាដែលមានទឹកដីអាម៉ាហ្សូនហ្នឹងចឹងប៉ុណ្ណាព្រៃអាម៉ាហ្សូនហ្នឹងហើយហ្នឹងគឺដើម្បីបញ្ជាក់ក្នុងចំណុចទី1ហ្នឹងត្រង់ថាអាសយតោហ្នឹងបានជាបទពិចារណាយ៉ាងណាគឺថាមហាភូតរូបហ្នឹងកុំឲ្យយើងចេះតែណិតស្នាត្រេកអរអី មិនបានប្រយ័ត្នប្រយែងអីហ្នឹងឯងដល់ឆាំនរាគៈស្រឡាញ់រូបកាយខ្លួនឯងក៏ដូចជារូបកាយអ្នកដតីអីអីហ្នឹងគឺវាជារោគរបស់ចិត្តទេតាមពិតវាអត់មែនអញ្ចឹងណាវាអត់មែនគួរជាទីឲ្យត្រេកតាអារីករាយអីអញ្ចឹងទេវាអត់មាននៅក្នុងរូបហ្នឹងអញ្ចឹងទេប៉ុន្តែវាជារោគនៅក្នុងចិត្តរបស់មនុស្សយើងទេ គ្រាន់តែថាឲ្យយើងបានដឹងតាមលំដាប់ប៉ុណ្ណឹងទៅក៏ជាការចម្រើនទៅដោយគតិបញ្ញាកុំឲ្យយើងវាចេះតែសោកស្ដាយឡោះអាល័យដូចថាមិនបាននេតនិតចិត្តដិតមិនបានខ្សែផ្សោយនៅក្នុងអារម្មណ៍នឹងដោយរូប សម្លេងក្លិនរសផតពៈអីហ្នឹងសោកស្ដាយអញ្ចឹងដល់យើងវង្វេងច្រឡំថាអ្វីដែលជាទីត្រេកអរស្រឡាញ់ពេញចិត្តដែលយើងវាពុះកញ្ជ្រោលក្នុងការបរិភោគខ្សែផ្សោយនៅបញ្ញកម្មគុណហ្នឹងវាវាសោកស្ដាយដល់យើងវង្វេងច្រឡំថារបស់ហ្នឹងវាមានអញ្ចឹងមែនដល់យើងអត់បានទៅវាស្ដាយដល់យើងដឹងថាវាអត់មានទេវាជារោគក្នុងចិត្តទេ ហ្នឹងឯងហ្នឹងឯងវាដូចជានោះចូលចិត្តបរិភោគអីបោះស្មោកគ្រោកឬក៏ដង្កូវអីចឹងទៅក៏ស្អីដែលមិនគួរកប់បីអីផ្សេងផ្សេងហ្នឹងហ្នឹងឯងមិនដែលដោយសាររោគរបស់មនុស្សផ្លូវចិត្តហ្នឹងវាចម្រើនទៅដោយចំណងចំណោចិត្តកិលេស ភ្លើតភ្លើនអីចឹងចឹងទៅចេះតែប្រព្រឹត្តពីតពះតែតាមចំណង់ចំណូលចិត្តទៅមានការបរិភោគខ្សែខ្សោយវៃវៃដែលជាជាទុកជាទោសដល់រូបកាយឬក៏អសិលធម៌មិនគួរកបីអីក្នុង សង្គមអីអីចឹងទៅឬក៏បោះខ្លះគួរឲ្យខ្ពើមកអើមអីផ្សេងផ្សេងចឹងទៅអាហ្នឹងវាដោយរោគរោគរូបកាយផងរោគផ្លូវចិត្តនឹងផង នឹងឯងអាហ្នឹងវាមាននៅក្នុងសង្គមលោកយើងហ្នឹងចឹងណាហ្នឹងឯងហ្នឹងវាមានអញ្ចឹងយើងក៏ជ្រាបដឹងហើយតាមហ្នឹងយើងជានីអត់មានរោគអីចឹងយើងដឹងធូរអានឹងគូពើមអានឹងវាមិនគួរកបីបរិភោគវាអសិលធัวក្នុងសង្គមវាមិនសមរម្យវាកំឆ្គងអីចឹងចឹងអី បាបកម្មពីវរាអីអីវាទៅតាមសភាពហ្នឹងអញ្ចឹងគឺយើងគ្រាន់តែលើកយកមកជាឧទាហរណ៍ផង ដើម្បីមកបញ្ជាក់នៅក្នុងរឿងអារម្មណ៍នៃកាមគុណរហូតដល់ទៅរូបកាយដែលយើងត្រេកអររីករាយសប្បាយជាមួយនឹងនឹងឯងឲ្យឃើញថាវាជារឿងឆន្ទរាគៈក្នុងចិត្តដែលធ្វើឲ្យយើងសម្គាល់ថា វាជាខ្លួនយើងហើយក៏បង្អួតបង្អខ្លួនយើងចឹងទៅហ្នឹងហើយបងប្អូនកូនចៅនៅក្នុងរឿងដែលកប់ជ្រៅអាកំបាំងនៅក្នុងរូបកាយហ្នឹងចេះតែសម្គាល់ថាជាខ្លួនឯងហ្នឹងចឹងទៅក៏ចេះតែចង់បង្ហាញបង្អួតបង្អអី ខ្លួនឯងហ្នឹងតាមរយៈរូបភាពអីអីទាំងអស់ហ្នឹងគឺវាមានជំរឿទៅ អាហ្នឹងអាកំបាំងមិនងាយនឹងឃើញថាជាទុកជាទោសគួរឲ្យនឿយណាយអីអីមិនមែនជាអត្តាទូខ្លួនអីណាហើយវាជាទីអាស្រ័យនៃអសេរពឹសទួយក្អែប ពុះវេកអីអីទាំងអស់ហ្នឹងមិនមែនជារឿងដែលសម្រាប់យើងយកមកបង្អួតបង្អអីដើម្បីត្រេកអរសប្បាយរីករាយអីទៅទេហើយក៏មិនមែនសម្រាប់ឲ្យយើងទៅចិត្តទៅក្បែរទៀបង្អែលអីទេគឺត្រូវប្រយ័ត្នប្រយែងពីអាសេរពឹសហ្នឹងអញ្ចឹងគឺតកតងទៅនឹងបកម្មដ្ឋានអប់រំចិត្តឲ្យចិត្តហ្នឹងជារោគពីព្រោះហ្នឹងវារោគក្នុងចិត្តហ្នឹងឯង ហ្នឹងគឺចំណុចមួយចឹងទៅហៅថាអាអសអាសយោណាអាសយៈតោចឹងទៅហើយទី2នោះវិសវេកវិការៈតោដោយវិការៈវិការៈពិការហ្នឹងហើយពិការហ្នឹងគឺវិការៈហ្នឹង ក្នុងសភាពដែលថាវាមានពឹសណាពឹសវាវាខ្លាំងទៅពោះដីពោះទឹកពោះភ្លើងពោះខ្យល់ហ្នឹងហ្នឹងឯងដោយអាការៈវិការៈហ្នឹងវាផ្សេងគ្នាទៅតាមហ្នឹងណាក្នុងន័យថាផ្សេងគ្នាក៏បានដីផ្សេង ផ្សេងភ្លើងផ្សេងចោលផ្សេងអីចឹងក្នុងសភាពដែលប្រកាសសម្ដែង ពីកម្លាំងនៃពឹសនីមួយនីមួយណាពោះដីវាមានពឹសរបស់វាដែលធ្វើឲ្យរឹងណាខ្លួនប្រានអីអីហ្នឹងទឹកហ្នឹងក៏មានសភាពស្អុយរលួយអីអីចឹងភ្លើងហ្នឹងក៏ក្តៅក្អល់កាហាយដុតរោល ហើយខ្យល់ហ្នឹងក៏ចាក់ដោតអីអីសភាពនៃពឹសដ៏មានកម្លាំងទៅតាមវិការៈផ្សេងគ្នាទាំង4ហ្នឹងហ្នឹងហៅថាវិសវេកវិការតោដែលយើងត្រូវកំណត់ទៅក្នុងពោះទាំង4ហ្នឹងដែលវាខំទៅវាមានវិការៈឲ្យពិកលពិការអីទៅតាមហ្នឹង នឹងហើយក៏ផ្សេងផ្សេងដោយកម្លាំងពឹសហ្នឹងក្តៅក៏ក្តៅទៅដូចជាសត្រាចាក់វះកាត់អីចឹងទៅដូចបងចនហ្នឹងឯងនឹកសួរកើតមួយថ្ងៃពីរមុនហ្នឹងឃើញបាសិកាសរៀងឃើញមកហ្នឹង គាត់ក៏ពិចារណារឿយរឿយមកច្រើនខែហើយដោយឃើញអាការៈរោគហ្នឹងវាមិនអាចជាបានអញ្ចឹងទៅគាត់ក៏ថាអញ្ចឹងឯងមិនជាទេប៉ុន្តែមិនបាននឹកថាឆាប់រហ័សអីចឹងថាទៅដល់ពេលហ្នឹងគ្រាន់តែថាគាត់ឈឺក្នុងទ្រូងហ្នឹងឈឺខ្លាំងមិនដែលឈឺអញ្ចឹងណាហើយតែប្រហែល5នាទីហ្នឹងហៅពេទ្យមិនតាន់ផងហ្នឹង វិឈោភ្នែកអស់ចោលទៅហើយយើងបងមនដូចជប់មិញអីហ្នឹងដូចអ្នករកទូទានមានបានអីផងចឹងមានផ្ទះមានហាងអីច្រើនបាត់បង់ជីវិតយប់មិញហ្នឹងដោយថារោគគៀងបេះដូងអីដែរហ្នឹងឯងនៅធ្វើកិច្ចការងារពីថ្ងៃអីអីហ្នឹង ហ្នឹងហើយញៀនភិយាទៅតែកូនមួយអាយុហើយជាទួង30ជាងអីចឹងហ្នឹងគ្រាន់លឺតាមរងមនហើយនឹងភិយាគាត់ទឹកណៃហ្នឹងរួមគ្នានិយាយទាំងពីរនាក់មកពីផ្ទះនៅជាប់គាត់ ហើយមានកន្លែងច្រើនកន្លែងទៀតឯនេះនោះអីហ្នឹងផ្ទះទៅទិញមលៀនអីអីចឹងណាមានឥឡូវគឺជីវិតរវល់នៅក្នុងកិច្ចការងារទទួលទានហ្នឹងចឹងចឹងដល់ទៅសេចក្តីស្លាប់យើងវាអត់បានដឹងមុនសោះណាមួយទៅតែ30 30ផ្លាយអីចឹងណា នឹងឯងរឿងជីវិតហ្នឹងថាស្ថិតនៅក្នុងមរណសតិមិនចាំបាច់តលេចាស់ឯងមរណសតិហ្នឹងមើលព្រះអង្គណែនាំនាងបាសិកាបារិកាអីហ្នឹង តាំងពីអាយុ13ឆ្នាំមកមរណសតិ3ឆ្នាំមកអាយុ16អញ្ចឹងទៅបានព្រះអង្គដាច់យាងទៅប្រទានវធបានសោតាបត្តផលហ្នឹងឯង ហ្នឹងគឺតាំងពីបឋមវ័យចឹងចឹងមកចាហ្នឹងឯងមរណសតិហ្នឹងគឺមានចាំបាច់តល់មនុស្សចាស់អីណាអីយើងវាសវឹងខ្លាំងទៅមិនបានគិតពីរឿងស្លាប់ហ្នឹងហើយចូលចិត្តគាត់ណា អ្វីៗក្នុងโลกហ្នឹងដោយការសប្បាយដោយការរីករាយឃើញដោយថារបស់ក្នុងโลกហ្នឹងវាស្លូតហ្នឹងហើយតាមពិតគឺសិតតែជាអសេរពឹសហ្នឹងឯងរបស់ក្នុងโลกហ្នឹងវាមិនមែនចំពោះតែមហាភូតរូបណានេះគ្រាន់តែយើង លើកក្នុងប្រសោតលឹមសាហ្នឹងវាថាអ្វីៗឲ្យតែចាប់ប្រកាន់ហ្នឹងឯងសិតតែមានទោសដល់អ្នកចាប់ប្រកាន់នឹងទាំងអស់ អ្វីក្នុងโลกហ្នឹងអត់មាន វាមកមួយទេចឹងហ្នឹងឯងអ្វីឲ្យតែចាប់ប្រកាន់គឺថាអ្វីនោះវាត្រូវមានទោសដល់អ្នកដែលប្រកាន់ហ្នឹងគ្រប់ទាំងអស់ហ្នឹងឯងចឹងសេចក្តីទុកសោករបស់មនុស្សយើងហ្នឹងវាមានទៅតាមអ្វីអ្វីដែលវាប្រែប្រួលប្រត់ប្រាស់ណាបដូរផ្លាស់មិនទៀងទាត់នឹង ដោយអាការៈផ្សេងផ្សេងនៅក្នុងโลกដែលយើងតែងតែឮមកហ្នឹងវាសិតតែតកតួងនឹងរឿងចាប់ប្រកាន់ហ្នឹងទាំងអស់ដែលនាំមកនៅសេចក្តីទុក្ខសោកនាំមកនៅវិវាទនាំមកនៅវិបត្តិទុក្ខសោកសំណោះសំណោកណាគិតសរសៃប្រសាទៅអីទៅសិតតែរឿងចាប់ប្រកាន់โลกនេះទាំងអស់ ណិតស្នាលហ្មងតែកើតមកអត់បានទទួលយកពធัวអញ្ចឹងទៅអត់មានស្មារតីដើម្បីនឹងឲ្យដឹងថារបស់ក្នុងលោកនឹងមិនគួរឲ្យចាប់ប្រកម្មវាអត់មានតំណែងដឹងអីសោះដឹងតែពីរឿងឯថាលោកនឹងសបាយអញ្ចឹងហ្មងណាវាចាប់បានរបស់អញហ្មងហើយអញអ្នកខ្សែផ្សោយអញ្ចឹងហ្មងណាហ្នឹងឯងសបាយសបាយរបស់ក្នុងលោកហ្នឹងផ្ទុយពីនៃកម្មៈណានៃកម្មៈ ដែលចិញ្ចាកាមហ្នឹងគឺដូចថារៀងចាលឿយណាយ ជាមួយនឹងរបស់ក្នុងលោកឬក៏ឃើញទោសឃើញភ័យគេថាហើយសម្លឹងទិសដៅគឺព្រះនិព្វានដែលជាទិសដៅបរមសុខរួចផុតចាកទុកពីវត្តដាក់ហ្នឹងយើងគ្រាន់តែលើកឲ្យឃើញថា ផ្លូវនៃបព្វជិឧបសម្បទានៃកមគុណហ្នឹងគឺថាជាផ្លូវដែលចម្រើនទៅដោយសតិបញ្ញាឃើញទុកទោសលោកនេះពេលណាហើយមានតែព្រះនិព្វានដែលរំលត់សេចក្តីប្រកាន់ហ្នឹងទេដែលរួចផុតពីទុកទោសដោយប្រការទាំងពួងហ្នឹងឯងហ្នឹងយើងគ្រាន់តែលើកជាកញ្ចក់ឆ្លោះបញ្ចាំងនៅក្នុងរឿងទុកទោសនៃលោកនេះ ហ្នឹងឯងហ្នឹងគឺទៅតាមពុទ្ធបរិស័ទយើងបានអប់រំរឿយរឿយមកថ្នាក់ស្ដាប់ថ្នាក់ពិចារណាបានយើងស្ដាប់យល់ណាស្ដាប់យល់យើងវានៅមានខ្លះអីចឹងហើយប៉ុន្តែគ្រាន់តែថាបានកម្រិតក្នុងរឿងដែលថាស្ដាប់យល់អាហ្នឹងគឺដោយសារបញ្ញាចម្រើនឡើងដែរអត់មានបញ្ញាចម្រើនធ្វើម៉េចយើងស្ដាប់យល់ទុកទោសនៃโลกនេះអីហ្នឹងយ៉ាងម៉េច ហ្នឹងហើយបើតល់ថារឿងដែលទំនាស់ផ្លូវចិត្តណាបទុះតោមនាស់ណាអ្នកតន្ត្រីនឹងឯងបៀតបៀនបល័យបហាឬក៏ឫស្យាជាបាតអីនឹងយ៉ាងណាចំណែនឈ្នានេះអីយ៉ាងម៉េចបន្ទុះប្រឆាំងអីចឹងបានទៅឃើញទុកទោសរបស់ អ្នកទាំងអស់នោះនោះចឹងទៅហ្នឹងឯងមានបានមកពិចារណា ថាបើកុំតែមានជាតិគឺបញ្ញខណ្ឌកើតឡើងហ្នឹងអ្នកណាមកបន្ទុះអីអ្នកណាមកតោះអីបើវាអត់មានមហាពុទ្ធរូបផងហ្នឹងវាអត់មានវិញ្ញាណដឹងអារម្មណ៍ផងហ្នឹងដូច្នេះអានេះវាជាទោសរបស់ជាតិទេជាតិបាសមរណង្ហោតតិជាតិតោ តទៅទៀតចឹងតែទុក្ខានិបាសតិអីអីដែលព្រះអង្គទ្រង់ប្រកាសសម្ដែងហ្នឹងគឺថាវានៅលើជាតិហ្នឹងឯងដែលកើតមកវាមានរឿងទុកទោសឧបទ្រពចង្រៃឧបតវហេតុការចាប់ចង ការបៀតបៀនការសម្លាប់គឺណាសេចក្តីស្លាប់សត្វលោកតែងស្លាប់ ណាជំងឺរោគីអីអីសពគ្រប់ទាំងអស់ហ្នឹងចឹងហ្នឹងណាហ្នឹងគឺយើងមកពិចារណាឃើញទោសរបស់ជាតិហ្នឹងមានមហាភូតរូបទៅវាមានវត្ថុរូបហ្នឹងមានវត្ថុរូបជាទីអាស្រ័យនៃវិញ្ញាណហើយមើលមើលបើកុំតែមានវិញ្ញាណហ្នឹងដឹងរឿងអីណា រឿងស្អីដែលយើងដឹងទូទៅរាល់ថ្ងៃហ្នឹងហើយកើតការភ័យព្រួយខ្លាចសោកសៅអីអីតងស់ហ្នឹងហ្នឹងឯងដោយអាស្រ័យវិញ្ញាណហ្នឹងយើងបានមកពិចារណាមានសតិប្បដ្ឋានអញ្ចឹងទៅបានធัวជាទីពឹងដោយកម្មឆាត់បាំងអញ្ចឹងទៅព្រោះកំណត់ដឹងថាវាជាវិញ្ញាណ អប់រំរឿយរឿយវិបស្សនាញាណកើតឡើងវិញ្ញាណអីដូចជាវិញ្ញាណអីត្រង់ដែលយើងមិន ប្រកម្មថាជាអត្តាទូខ្លួនយើងតោះតែមានកម្រិតញាតនឹងចម្រើនឡើងចឹងទៅហើយបើអត់ចឹងទេវានៅតែបទុះតោះជាមួយទៅនឹងរឿងហ្នឹងដោយសារយើងចង់បានរឿងជាទីពេញចិត្តរឿងដែលធ្លាប់សบายរីករាយបានលៀបបានយោះមានអ្នកអតីតសរសើរចឹងទៅត្រូវតោមណោះតោះជាមួយនឹង អ្នកដែលនិន្ទាស្នំឆ្នាញ់អ្នកដែលមិនចោះចូលជាមួយយើងមិនមែនគ្នាយើង វាទៅ ជាសត្រូវទៅជាបច្ចាមិត្តអាហ្នឹងគឺដែលវាចេះតែមាន ទំនាស់ តោះមកអំពីយើង វាមានការពេញចិត្តនឹងវាបែងចែកតាមហ្នឹងហ្នឹងឯងមានសេចក្តីត្រូវការប្រាថ្នាអ្វីៗឲ្យជាទីស្រឡាញ់ឲ្យជាទីត្រេកអរគឺថា ពឹងផ្អែកលើโลกនេះតាំងតែពីក្មេងមកតែងតែសបាយបើដោះម្ដាយលេងអីអីចឹងទៅគឺថាសបាយសបាយសបាយតាំងតែពីក្មេងមកសបាយជាមួយនឹងអារម្មណ៍ក្នុងโลกហ្នឹងមានបានឃើញជាទុកទោសជារបស់ក្នុងโลกអីហ្នឹងឯងរបស់ទាំងអស់ហ្នឹងដែលវាជាទុកជាទោសដោយសារចាប់ប្រកាន់អត់ចាប់ប្រកាន់គឺអត់បញ្ហាអីទេ ហ្នឹងឯងដល់ចាប់ប្រកម្មទៅរបស់ហ្នឹងវាคล้ายទៅជាអសិរពឹសវាคล้ายទៅជាឆ្នាំពុលវាคล้ายទៅជាគ្រឿងញៀនគ្រឿងសង្វឹងអស់ទៅដោយសារការចាប់ប្រកម្មដោយឆន្ទរាគៈហ្នឹងដំណោះដោះស្រាយគឺបប្រតិបត្តិកម្ចាត់បងឆន្ទរាគៈក្នុងចិត្តយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួនមិនមែនថាទៅធ្វើអ្វីអ្វីខាងក្រៅតម្រូវនឹងចិត្តខ្លួនឯងទេហ្នឹងឯងអញ្ចឹងកាលណាបើយើងបប្រតិបត្តិក្នុងមជ្ឈមបដិបទា វាអត់ប្រព្រឹត្តទៅដើម្បីយើងជ្រើសរើសយកយ៉ាងនេះដោយឆន្ទរាគៈបន្ទុះតោះតោមនោះយ៉ាងនោះទៅដោយតោសៈអីទៅទេគឺអ្វីអ្វីបែកចែកស្រឡាញ់ស្អប់កប់តោះហ្នឹងវានៅលើចិត្តខ្លួនយើងទៅតើអប់រំចិត្តចឹងទៅអ្វីអ្វីជាអារម្មណ៍របស់វិញ្ញាណតាមបញ្ញធាទៅប៉ុណ្ណឹងហ្នឹងឯង ហើយដល់តែកំណត់ដឹងថាវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងកំណត់រឿយរឿយទៅណាតែមិនមែនកំណត់ទៅដើម្បីបន្ទុះតោះតោមនោះនឹងវិញ្ញាណនឹងទេកំណត់ទៅវាបានការចម្រើនបរិញ្ញាចឹងទៅទោះជាវិញ្ញាណនឹងដឹងអារម្មណ៍យ៉ាងណាអារម្មណ៍យ៉ាងណាក៏ដោយគឺថាមិនជ្រើសរើស យកវិញ្ញាណនេះចោលវិញ្ញាណនោះស្រឡាញ់វិញ្ញាណនេះស្អប់វិញ្ញាណនោះអីទៅទេវិញ្ញាណអីក៏បានដែរចម្រើនចម្រើនសតិបញ្ញាឯនេះទៅតើចម្រើនការមិនចាប់មិន ប្រកាន់ចម្រើនញាណដែលដឹងថាតើវិញ្ញាណបរមត្តនោះជាស្អីអញ្ចឹងវាអត់ចាំបាច់វិញ្ញាណដតីអាហ្នឹងវាត្រូវអប់រំចម្រើនរឿយរឿយអញ្ចឹងណាពុទ្ធបរិស័ទយើងណាស្ដាប់រឿយរឿយទៅសង្កេតពិនិត្យមើលត្រង់ឲ្យថា វាអត់ចាំបាច់វិញ្ញាណអីដតីតែយើងទទួលបានបណ្ណាណាទទួលសេចក្តីហ្នឹងណាវាវាងាយយើងស្ដាប់បានថាមិនចាំបាច់វិញ្ញាណដតីអញ្ចឹងយើងធ្វើមិនបានសពតែតែយើងត្រូវការវិញ្ញាណដែលស្ងប់វិញ្ញាណដែលជាកុសលអីអីហ្នឹងចឹងទៅអាហ្នឹងហើយនិយាយពីវិញ្ញាណស្ងប់វិញ្ញាណកុសលយើងស្ដាប់បានតែដល់មកថាអត់ត្រូវការវិញ្ញាណអីដតីហ៎ ហ្នឹងវាចូលមកដល់កម្រិតនៃតដ្ឋានវិបស្សនាណាដែលហាមឃាត់តណ្ហាឆន្ទរាគៈទៅគ្រប់សភាវៈដែលជាបដ្ឋានដែលជាទីតាំងនៃសតិកាយវេទនាចិត្តធัวហ្នឹងហ្នឹងហើយអាហ្នឹងវាលំបាកយើងស្ដាប់យើង ប្រតិបត្តិទៅ បានទទួលដឹងតំណែងហ្នឹងត្រង់ថា វាមិនមែនជារឿងដែលត្រូវការប្រាថ្នាជារឿងដែល ក្នុងគំនិតដែលថាឲ្យយើងបានអីទេវាអត់មានសេចក្តីសម្គាល់ថាមានយើងដើម្បីបានអីទេណាអាហ្នឹងគឺឲ្យយើងយល់អញ្ចឹងរនិបត្តិហ្នឹងគឺបានដឹងបរមត្តធัวហ្នឹងរហូតដល់បរមត្តធัวហ្នឹងវានៅក្នុងសាមញ្ញលក្ខណៈវាស្មើគ្នាត្រង់គេថាវាអត់មែនជាអត្តាទូខ្លួនយើងស្មើគ្នាអញ្ចឹងទៅអញ្ចឹងវាអត់មានថាឲ្យយើងបានវិញ្ញាណអីអញ្ចឹងទៅហើយតោះ ចោលវិញ្ញាណអីចឹងគឺអត់ទេវិញ្ញាណអីក៏បានដែរគ្រាន់តែជាទីចម្រើនសតិនិងបញ្ញាហ្នឹងឯងថាកាយមានមែនវេទនាចិត្តធัวហ្នឹងមានមែនចឹងណាហើយគឺមិនមែនថាយើងអភិជាតោមនោះអីទេ ទៅតាមពធัวក្នុងហាសតិប្បដ្ឋានតដ្ឋានសោតហ្នឹងសំដែងមកហ្នឹងគឺយើងទៀមតាត់មើលសភាពតែព្រះអង្គសំដែងហ្នឹងគឺ អត់ប្រព្រឹត្តទៅដើម្បីថាអភិជានឹងទៅមនោះទេហើយកាយវេទនាចិត្តធัวហ្នឹងមានមែនមានមែនហ្នឹងគ្រាន់តែជាគ្រឿងចម្រើនប្រាជ្ញាស្មារតីឃើញទេអង្គសម្ដែងហ្នឹងយើងបប្រតិបត្តិទៅយើងឃើញអញ្ចឹងមានមែនហើយមែនហ្នឹងគឺជាគ្រឿងចម្រើនប្រាជ្ញាស្មារតីហើយមានមែនហ្នឹងគឺកាយវេទនាចិត្តធัวទាំងអស់ហ្នឹងរួមមកកុសលអកុសលអព្យាក្រិតហ្នឹងជាលោកយៈហ្នឹងហ្នឹងឯងមានមែនហ្នឹងគឺគ្រប់សភាវៈទាំងអស់ហ្នឹងឯងណា គ្រាន់តែជាគ្រឿងចម្រើនប្រាជ្ញាស្មារតីមិនមែនបរោះស្ត្រីរស់បព្វជិតមនុស្សសត្វអត្តាទូខ្លួនយើងគេអីទេហ្នឹងឯងក្នុងគោលនៃយុទ្ធប្រធានហ្នឹងយើងគ្រាន់តែរំលឹកខ្លឹមសារក្នុងប្រសូតដើម្បីយើងមកផ្ទៀងផ្ទាត់ក្នុងកិច្ចប្រតិបត្តិហ្នឹងតើយើងបានចម្រើនទទួលដំណឹងហ្នឹងសេចក្តីដែលព្រះអង្គសម្ដែងហ្នឹងយើងបានយល់ហ្នឹងឯងអញ្ចឹងគឺដំណោះដោះស្រាយដែលត្រូវ យើងនឿយណាយជាមួយនឹងលោកនេះយើងអត់លេងជាមួយនឹងលោកនេះណាយើងអត់លេងចូលលោកនេះណាគឺបានន័យថាយើងឃើញជាទុកជាទោសដោយព្រះអង្គសម្ដែងនៅក្នុង សត្វសោតខណ្ឌវេរវៈចំពោះព្រះរាធិអញ្ចឹងគឺថាកមារាអមារីលេងកូនផ្ទះធ្វើវាអាចដីអីអីនៅអាឡៃនៅជាប់ពីពាក់លេងអញ្ចឹងទៅប៉ុន្តែដល់ទៅវាឈប់លេងវាយកដៃយកជើងឈូសចោលកំចាត់ចោលអញ្ចឹងហើយព្រះអង្គសម្ដែងពីរឿងឈូសចោលកំចាត់ចោលកំចាយចោលនៅរូបវេទនាសញ្ញាសង្ខារវិញ្ញាណធ្វើឲ្យទៅជារបស់លេងមិនកើតហ៎នឹងចូលប្រតិបត្តិដើម្បីការអស់ទៅនៃតណ្ហាហ្នឹងព្រះអង្គសម្ដែងក្នុងបៃដកលេខ34 ហ្នឹងហើយធ្វើឲ្យទៅជារបស់លេងមិនកើតគឺពុទ្ធបរិស័ទយើងសិក្សាតាមបរិយ័តសិក្សាតែយើងផ្ទៀងផ្ទាត់ជាមួយនឹងបរិបត្តិធម៌យើងឆ្លប់អាន10ឆ្នាំ20ឆ្នាំអីមកអញ្ចឹងយើងនៅរំលឹកសេចក្តីហ្នឹងពីព្រោះធម៌ព្រះអង្គត្រាស់ហ្នឹងព្រះអង្គមិនតែងលំសាក្នុងសមាបដិបតិហើយនៅលើពុទ្ធបរិស័ទយើងអ្នកសិក្សាហ្នឹងមិនមែនថាសិក្សាយល់អត់យល់សេចក្តីនៃពធសពគ្រប់ទៅណាយល់ វាតតែព្រះអរហន្តទៅអញ្ចឹងវានៅក្នុងការប្រណិប័តទៅយល់បន្តិចម្ដងបន្តិចម្ដងថាឈប់លេងជាមួយលោកនេះវាតតែនឿយណាស់អញ្ចឹងដោយកូនក្មេងវាឈប់លេងអញ្ចឹងបើថាវានៅកំពុងតែលេងហៅមកឲ្យមកងូតទឹកមិនមកឲ្យមកញ៉ាំបាយមិនមកតែកម្មពាត់ទៅអញ្ចឹងទៅអាហ្នឹងវានៅអាឡ័យអញ្ចឹងហ្នឹងឯងដល់ទៅថាឃ្លានបាយវាឈប់លេងវាធុញវាឈូសចោលអីអីអញ្ចឹងទៅអត់ស្ដាយកូនផ្ទះធ្វើវាអាចដីហ្នឹងទេព្រះអង្គលើកយក យកមកសំដែងឲ្យយើងប្រនិបត្តិដើម្បីកម្ចាត់បងនៅឆន្ទរាគៈក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងធ្វើឲ្យទៅជារបស់លេងមិនកើតហ្នឹងក៏ប្រតិបត្តិក្នុងវិបស្សនាដែរហ្នឹងឯងតើឃើញថាមាន តែព្រះនិព្វានទេដែលជាបរមសុខហ្នឹងឯងក្នុងโลกនេះឲ្យតែយើងនៅត្រេកអរនៅចាប់នៅប្រកម្មសិតតែមានទុកទោសទាំងអស់ ដោយការចាប់ប្រកាន់ហ្នឹងហើយព្រះនិព្វានហ្នឹងគឺយើងគ្រាន់និយាយថាព្រះនិព្វានដូចជាភពភូមិឋានអីចឹងប៉ុន្តែនៅត្រង់ការមិនចាប់ប្រកាន់នឹងឯងហ្នឹងឯងប្រតិបត្តិប្រព្រឹត្តទៅដើម្បីនឿយណាយហ្នឹងគឺដើម្បីមិនចាប់មិនប្រកាន់ហ្នឹងអាកិញ្ចនាំងអនាទាននាងហ្នឹងហ្នឹងឯងទីបំផុតគឺព្រះនិព្វានហ្នឹងការដែលមិនកង្វល់ការដែលមិនប្រកាន់ហ្នឹងហ្នឹងឯងហ្នឹងគឺលំសាអំពីទុកទោសរបស់ណាលោកនេះហ្នឹងឯង ហើយតមកត្រង់ថាទុរូបឋានតោតែអញ្ចឹងហ៎បងណាទី3ទុរូបឋានតោទីអានេះដូចទី4ហើយទី3ណែណាអាណាអណដ្ឋអណដ្ឋក្នុងនេះឯងអត់ទៅវត្ថុហ្នឹងណា 8ណានេះឯងមានឃើញហើយឃើញបល័យហ្នឹងហើយក្នុងព្រះអត្តកថាទី1គឺអាសយតោទី2វិសវេកវិការតោទី3អនដ្ឋៈអនដ្ឋៈកហណៈគោជាងគោទៀតអនដ្ឋៈកហណៈតោគឺកម្មយកនៅអនដ្ឋៈហ្នឹងគឺបានន័យថា មហាពុទ្ធរូបហ្នឹងវាកម្មយកនៅសភាពដែលវាឥតប្រយោជន៍ទៅតាមអាសេរពឹសហ្នឹងគេថាសភាពនៃអាសេរពឹសហ្នឹងគេថាវាវាកាត់លមក់សម្រាមស្មោកគ្រោកក៏ណាថាมันស្អាតមានក្លិនស្អុយណាហើយសម្រាប់រូបកាយហ្នឹងក៏มันស្អាតមានក្លិនស្អុយអញ្ចឹង ហើយជារាជាធិមរណៈអ្វីទាំងអស់នោះសត្វតែជាអនត្ថាហើយហើយដែលថាគណៈកម្មយកហ្នឹងគឺមហាភូតរូប4ហ្នឹងវាកម្មយក នៅសភាព ដែលជាអនត្ថាហ្នឹងណាហ្នឹងឯងដែលវាមិនជាប្រយោជន៍ហ្នឹងគឺវាជាទុកជាទោសហ្នឹងហ្នឹងឯងណា5យ៉ាងហ្នឹងមានអឺ បាលីព្រះអត្ថកថាលើជាពគាថាអីអីហ្នឹងផងហ្នឹងឯងប៉ុន្តែសរុបមកគឺមាននៅក្នុង5មុខហ្នឹងថាมันស្អាតមានក្លិនស្អុយហើយជារៀបជាអធិនិងមរណៈហ្នឹងហ្នឹងចឹងទៅអាស័យរពឹសក៏ដូចថា វាជាពឹសជាអីអីទៅតាមហ្នឹងទៅប៉ុន្តែថាខ្លឹមសារនៅក្នុងមហាពុទ្ធរូបហ្នឹងគឺជារាភិអធិហើយនឹងមរណៈហ្នឹងហ្នឹងហើយយើងនៅក្នុងការវង្វេងហ្នឹងគឺចាប់យកអនត្ថៈហ្នឹងឯងទៅយកមកជាប្រយោជន៍ជាខ្លឹមសារទៅណានិយាយថារូបកាយហ្នឹងពេញទៅដោយទុកទោស ជាអនាយកបកាតែឆន្ទរាគៈហ្នឹងឲ្យប្រសោកស្រឡាញ់ពងហែងលើកចំកើងខ្លួនឯងហ្នឹងក៏ស្រឡាញ់ណាស់ហើយស្រឡាញ់បុគ្គលដែលជាទីស្រឡាញ់ហ្នឹងគឺតេតួងទៅនឹងអត្តភាពហ្នឹងមហាភូតរូបហ្នឹងគឺថាយើងឃើញថាភាពដែលស្រឡាញ់ហ្នឹងគឺអោបប្រសោបហ្នឹងទៅចឹងទៅតម្ដងចា៎ ប៉ុន្តែបើយើងចែកទៅវាដូចថារបស់មិនស្អាតអីយើងធ្វើមកណាមានក្លិនស្អុយអូស្អុយហ៎អីជារីកដោយជាធិងឺរោគីអីនឹងគឺយើងមិនមែនអោបសោបស្រឡាញ់បោះអែលណាស្និទ្ធស្នេហាអីទៅណារូបកាយបែកធ្លាយសាកសព អីហ្នឹងចឹងទៅយើងមិនទៅអោបប្រសោបទុកដាក់អីហ្នឹងឯណាតែងតែនាំយកទៅបោះបង់ចោលអីអីចឹងទៅតាមពធัวសំដែងក្នុងសង្វេជៈអញ្ញគិថាឲ្យនាំឲ្យមានសេចក្តីសង្វេគហ្នឹងតែដល់ទៅនៅក្នុងសេចក្តីសង្វឹងហ្នឹងវាជាគ្រឿងសង្វឹងដោយសារថាឆន្ទរាគៈវាកើតឡើងនៅក្នុងអារម្មណ៍ហ្នឹង ដោយសាររោគរបស់ចិត្តហ្នឹងគឺហ្នឹងឯងវាត្រេកអរទៅស្រវឹងទៅវាទៅជា គ្រឿងញៀនញាម ទៅសម្គាល់ថាស្អាតល្អថាឆ្ងាញ់ទៅអាសាតៈសោយសពសោមនោះទៅអញ្ចឹងក៏សម្គាល់ថា សំខាន់សម្រាប់ ខ្លួនឯងហ្នឹងលើកចំកើងមើងងាយអ្នកតន្ត្រីអីអីទៅតាមហ្នឹងហ្នឹងឯងឃើញ អ្នកដតីដែលមិនជាទីស្រឡាញ់ហ្នឹងដោយទោសពេកអីអីផ្សេងផ្សេងទៅខ្លួនឯងហ្នឹងសំខាន់ឃើញល្អឃើញប្រសើរហ្នឹងឯងនៅពេលដែលនន្ទាខ្នន់ខ្នាញ់បរោសវាចាដាក់អ្នកអតីអីអីទាំងអស់ហ្នឹងដោយសារមិនបានពិចារណាទុកទោសរបស់ខ្លួនហ្នឹង ហ្នឹងឯងអញ្ចឹងក៏ចេះតែហាមាត់ស្ដីថានន្ទាអីអីចឹងកន្លែងខ្លះគ្រាន់តែថាខ្លួនឯងវាមិនបានប្រព្រឹត្តដូចអ្នកអតីចឹងគ្រាន់តែគ្រាន់បើជាងបន្តិចចឹងទៅប៉ុណ្ណឹងក៏អង្កត់សង្កិនទៅលើអ្នករតីអីអីហ្នឹងហ្នឹងឯងហើយចំពោះខ្លួនឯងវិញហ្នឹងក៏សំគាល់ថាសំខាន់លើកំកើងអីអីចឹងទៅបើអ្នករតីនឹងឯងបន្ទុះតោះ តោមនាស់សង្កត់ សង្កិនមកក៏កើតទៅ ជារឿងគំនុំគុំស្អប់ចងពីវរាទៅហ្នឹងគ្រាន់តែលើកឲ្យឃើញថារឿងយើងកំត្រួស្រឡាញ់ខ្លួនយើងហ្នឹងហើយក៏ប្រព្រឹត្តទៅដោយការបៀតបៀនមើលងាយមើលថោកអ្នកតីអីអីទាំងអស់ហ្នឹងវាជារឿងដែលវង្វេងរបស់មនុស្សយើង ជាមួយនឹងអត្តភាពមហាភូតរូបហ្នឹងណាចឹងនៅក្នុងសេចក្តីដែលថា វាឥតប្រយោជន៍តើមានប្រកម្មដ្ឋានចម្រើនអញ្ចឹងទៅបានអ្វីដែលឥតប្រយោជន៍គឺធម្មតាយើងតែងតែបោះបង់ចោលដោយថាសម្រាមអីចឹងណាហ្នឹងឯងឲ្យឡាមដឹកសម្រាមមកយកឲ្យឆាប់ឆាប់ទៅហ្នឹងឯងវាឥតប្រយោជន៍វាស្អុយវាអត់ស្អាតហ្នឹងឯងអញ្ចឹងឲ្យ យកទៅចោលហ្នឹងណាអញ្ចឹងរបៀបអញ្ចឹងតែយើងឃើញថាវាអត់ប្រយោជន៍ដោយអនដ្ឋៈហ្នឹងបាន ជាប្រកម្មដ្ឋានសម្រាប់ក្នុងការលះបង់នៅឆន្ទរាគៈហ្នឹងឯងលះបង់ឆន្ទរាគៈតែប៉ុណ្្នឹងទេអត់មានរឿងអីដែលថាលះបង់ហ្នឹងទៅ យ៉ាងដតីអីទេថាយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចរៀបចំទៅតាមការដែលលះបង់នៅឆន្ទរាគៈនឹងឯងដែលជាព្រះមច្ឆរិយធัวហ្នឹងដែលឈ្មោះថាជាការលះបង់នៅ អត្តភាពបញ្ញខណ្ឌហ្នឹងហើយក៏ជាឈ្មោះនៃព្រះនិព្វានទៀតផងចឹងគឺណាក្នុងការលះបង់ឆន្ទរាគៈរបស់បញ្ញខណ្ឌហ្នឹងហ្នឹងឯងឈ្មោះនៃព្រះនិព្វានឧបាយក្នុងការលះបង់ហ្នឹងគឺអរិយមគ្គហ្នឹងឯង ហ្នឹងគឺទី3បានទី4មានទុរៈទី5ក៏ទុរៈហ្នឹងដែរទុតុហ្នឹងមួយគឺថាទុរូបឋានតោទី4ទី5ទុរាសតៈតោហ្នឹងហើយទី6អកតញ្ញុតៈតោទី7គឺអណាអទី8ក៏អដែរណាទី7អហ្នឹងគឺអវិសេសៈ ណាការៈតោហើយទី8ក៏អដែរគឺអនន្តៈណាអនន្តៈតោសុបត្តវៈតោណាណាតោតោសុបត្តវៈតោតោសៈហើយនឹងឧបត្តវៈទាំងតោសទាំងឧបត្តវៈហ្នឹងគឺអនន្តៈហ្នឹងឯងទី8ហ្នឹងទី7អវិសេសៈការតោមិនធ្វើឲ្យ មានសភាពពិសេសអីខុសគ្នាអីទៅទេទី6អកតញ្ញុតតោ đó គឺអកតញ្ញូហ្នឹងឯងអញ្ចឹងហើយបានមកនិតឯងជើញមកហើយក៏ចាំរៀបរាប់បន្ថែមអីចឹងទៅព្រោះ1 2 3មកអស់ម៉ោងថឹកហើយហ្នឹងឯង ចឹងក្នុងសេចក្តីដដែលដដែលអីខ្លះមកចឹងទៅក្នុងន័យដែលរៀបរាប់មកហើយហ្នឹងក៏តតមកទៀតហ្នឹងខ្លឹមសារគ្រាន់តែថាលំបាកនៅក្នុងការទំនុកបំរុងហ្នឹងគឺមិនលំបាកយល់អីពេកទេព្រោះយើងប្រតិបត្តិរាល់ថ្ងៃជាមួយនឹងរូបកាយហ្នឹងវាលំបាកអញ្ចឹងមែនគ្រាន់តែថាយើងអត់មានប្រកម្មដ្ឋាន ដែលនៅតែក្នុងការអោបកសោបប្រកាន់ធ្វើជាខ្លួនឯងនឹងចឹងទៅហ្នឹងឯងវាមិនដឹងថាត្រូវចោលត្រូវលះបង់អីទៅយ៉ាងម៉េចហ្នឹងឯងតើតែមានប្រកម្មដ្ឋានដោយចូលតែប្រធានវិបស្សនាទៅបានឃើញទីពឹងហ្នឹងនៅត្រង់ការចូលទៅដឹងដល់សច្ចៈហ្នឹងការដែលមិនប្រកាន់ថាជាអត្តាហ្នឹងគឺជា ទីពឹងរួឲ្យបានកន្លែងហ្នឹងហ្នឹងឯង មិនថាទីពឹងហ្នឹងគឺយើងទៅបានអីយើងទៅណាអីទេណាបើត្រង់ឲ្យថាការដែលប្រកម្មថាមានខ្លួនយើង ក្នុងអត្តភាពហ្នឹងបញ្ញខំជាទូខ្លួនហ្នឹងអានឹងវាជាការវង្វេងច្រឡំទៅទេហើយទីពឹងត្រង់ដែលមិនវង្វេងហ្នឹងទីពឹងមានមែនអញ្ចឹងណាហ្នឹងឯងយើងដឹងដោយខ្លួនឯងថាការដែលមិនចាប់ប្រកម្មបញ្ញខំជាអត្តាហ្នឹង កន្លែងហ្នឹងឯងគឺជាទីពឹងតែកាលណាវាមិនមែនយើងហើយវាអត់មានរឿងអីរបស់យើងហើយវាអត់មានទុកកង្វល់ហើយបារម្ភសុខហ្នឹងគឺមិនមានទុកហ្នឹងទេតាមិនមែនថាតើឲ្យយើងបានព្រះនិព្វាននឹងយ៉ាងម៉េចទៅបានអីណាទៀតអីអីមិនមែនរੂអីឲ្យឲ្យខ្លួនយើងអ្នកបានទៅតាមគំនិតប្រកាន់តែមានខ្លួនយើងនឹងទេ អាហ្នឹងនៅតែជាអាកំបាំងអញ្ចឹងមិនដឹងថាយើងបាននិព្វានហ្នឹងនិព្វានហ្នឹងយ៉ាងម៉េចអញ្ចឹងទៅអញ្ចឹងទៅយើងគ្រាន់តែលឺលឺសិក្សាឈ្មោះអីអីអញ្ចឹងណាបើនៅក្នុងគំនិតខ្លួនយើងដែលបានហ្នឹងមិនដឹងគេថាទៅបានជាម៉េចវាថាអត់មានអត្តាទូខ្លួនទេអញ្ចឹងលើគ្រាន់តែស្ដាប់ឮមកប៉ុន្តែថាអញ្ចឹងថាយើងត្រូវបាននិព្វានហ្នឹងយ៉ាងម៉េចអីអញ្ចឹងណាវានៅក្នុងក្តីសង្ស័យហ្នឹងទៅហើយក៏ ទៅយល់ទៅមានការខ្វះខាតអីទៅតាមនឹងអញ្ចឹងទៅតែដល់មកកិច្ចប្រណិប័តជាក់ស្ដែងគឺទីពឹងហ្នឹងអាកិញ្ញណាំងអាណាតនេះហ្នឹងការមិនកង្វល់ការមិនប្រកម្មដោយទិដ្ឋិតណ្ហាហ្នឹងគឺព្រះនិព្វានហ្នឹងអញ្ចឹងការដែលអប់រំបញ្ញាទៅយើងដឹងថាអូអាការដែលប្រកម្មអត្តាហ្នឹងវាជាការវង្វេងតើដោយពិត គឺណាយើងដឹងតាមវិបស្សនាមកវាអត់មានអត្តាទេអញ្ចឹងគឺថាកិច្ចប្រតិបត្តិប្រព្រឹត្តទៅដើម្បីលះនៅអត្តានុតិដ្ឋិនឹងឯងគឺជាទីពឹងកន្លែងនឹងឯងគឺថាมันប្រកាន់តែមានយើងនៅក្នុងលោកនឹងហើយលោកភ្នែកជាចមណ្ដាតកាយចិត្តអត់មានអត្តាយើងមានវិញ្ញាណដឹងអារម្មណ៍អញ្ចឹងទៅហើយតែយើងគិតថាយើងបានស្អីទៀតឲ្យពិសេសជាងនឹងក្នុងការដែលលះសេចក្តីប្រកាន់ក្នុងក្នុងបញ្ញខណ្ឌនឹងក្នុងលោកនឹង យើងគិតថាយើង បានសម្បត្តិទេវលោកព្រំលោកឬក៏សម្បត្តិក្នុងភព3អីហ្នឹងយ៉ាងណាអីណាឲ្យឲ្យដូចជាការដែលមិនប្រកម្មថាមានខ្លួនយើងហ៎ហ្នឹងហើយឲ្យតែថានៅ ក្នុងសេចក្តីសម្គាល់ថាមានយើង អ្នកបានវានៅតែមានបញ្ហាអញ្ចឹងបញ្ហាត្រូវស្លាប់ចោលបញ្ហាត្រូវគេដណ្ដើមបញ្ហាត្រូវប្រជែងគេមានជាងអីអីចឹងវានៅបញ្ហានឹងឈឺបញ្ហានឹងការប្រកម្មខ្លួនឯង គឺដោយសេចក្តីសម្គាល់ថាមានយើងជាម្ចាស់នឹងអស់បញ្ហាទាំងស្រុងគឺនៅត្រង់ដែលថាអ្វីអ្វីវេទនាសោយអារម្មណ៍មួយនឹងអញ្ចឹងទៅកំណត់ឲ្យបានអញ្ចឹងទៅបានដឹងដល់សញ្ញាសង្ខារវិញ្ញាណទៅទៀតឬក៏វិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងមិនមែនអត្តាទៅទីពឹងនៅត្រង់លះអត្តានុទិដ្ឋិហ្នឹងហើយអត់មានថាឲ្យយើង ទៅបានអីពិសេសជាងការដែលបានបញ្ញាញាណឃើញសច្ចៈតាមទីក្តីពិតនឹងទេ អត់អត់មានអត់មានរឿងដែលថាយើងបានអីពិសេសជាងការដែលលះបង់ការវង្វេងលះបង់ការប្រកាន់ដោយ អហង្ការៈអ្នកមង្ការៈហ្នឹងគឺទីពឹងនៅត្រង់ហ្នឹងនៅត្រង់អកិញ្ញណังអនាទានាំងហ្នឹងអេតាំងទីប៉ាំងអនាបរាំងហ្នឹងហ្នឹងឯងអញ្ចឹងពុទ្ធបរិស័ទយើងបាន ពិចារណាទៅតាមលំដាប់នឹងចឹងទៅឲ្យឃើញថាតាមបល័យព្រះអត្ថកថាសម្ដែងមកទុរូបឋានតោហ្នឹងដូចថាយើងទំនុកម្រងបានដោយលំបាកអញ្ចឹងដូចថាយើងដាសាយើងលេបឆ្នាំអញ្ចឹងទៅអញ្ចឹងទៅអាឆ្នាំហ្នឹងវាអាចថាទៅធ្វើឲ្យខូចស្អីផ្សេងទៀតអញ្ចឹងទៅណាវាវាតប់មួយឲ្យស្រួលទៅវាទៅតោះមួយទៀតអីអញ្ចឹងណាហ្នឹងឯង របៀបអញ្ចឹងអាហ្នឹងគឺព្រះអកថាក៏លោកបញ្យលនៅក្នុងសេចក្តីហ្នឹងដូចថាយើងផ្កប់ពោះដីវាទៅតោះជាមួយនឹងពោះផ្សេងទៀតអញ្ចឹងទៅហ្នឹងហើយវាអត់អត់ត្រូវគ្នាហ្នឹងហើយហ្នឹងគឺរឿងដែលនាំឲ្យនោះយើងចេះតែអាយុខ្លីទៅហ្នឹងដោយសារអាហារដោយសារឧតតអីអីទាំងអស់ហ្នឹងណាវា ចេះតែបណ្ដាលឲ្យមានជំងឺរោគគេអីទៅផ្សេងផ្សេងសម្រាប់ធ្វើឲ្យអាយុខ្លីហ្នឹងធ្វើឲ្យឆាប់ស្លាប់ហ្នឹងគឺដោយសារតែមហាភូតរូបហ្នឹង នឹងឯងនៅ ក្នុងការទំនុកបំរុងហ្នឹងទោះជាមិនដេញដា ការដែលយើង ទំនុកបំរុងដោយស្មារតីណាហ្នឹងយើងធ្លាប់ពិចារណាមកហើយ ក៏ចូលរួមក្នុងសេចក្តីនឹងផងដែរគឺថាយើងត្រូវប្រើប្រាស់ឱកាសពេលវេលាដែលយើងបាន ប្រើប្រាស់វិច័យ4ហ្នឹងក្នុងថ្ងៃហ្នឹងឯងក៏រឿងអាយុវែងក៏វែងខ្លីអីទៅតាមហ្នឹងយើងវាមិនមែនអ្នករៀបចំតែគាត់ថាយើងប្រឹងប្រែងទំនុកបំរុងអីហ្នឹងបានបណ្ណាបណ្ណាប៉ុន្តែថាបច្ច័យសម្រាប់កាត់នៅជីវិតិនត្រីវាមានច្រើនទៅទៀត អីឧបឆេតកកម្មអីក៏មាន ដែរទៅធ្វើម៉េចរៀបរៀងបានអញ្ចឹងវាសំខាន់ត្រង់ថាថ្ងៃហ្នឹងយើងប្រើប្រាស់ជីវិតដែលយើងនៅរស់ក្នុងថ្ងៃហ្នឹងឲ្យបានល្អក្នុងថ្ងៃហ្នឹងដែលព្រះអង្គរំលឹកថា វាប្រសើរជាងរស់នៅអស់រយនៃឆ្នាំដែលវាអត់បាន ប្រព្រឹត្តប្រតិបត្តិអីអីអញ្ចឹងណាហ្នឹងឯងហ្នឹងគឺឲ្យយើងឃើញមួយថ្ងៃដែលយើងកំពុងនៅ រស់នេះ មិនឲ្យយើងរសេមរសាមវាយកវល់ទៅរោក្រំតែថារស់ឲ្យបានយូរអីទៅនោះទេវានាំឲ្យយើងហេយព្រួយបារម្ភឬក៏អាចថាខកចិត្តអីហ្នឹងឯងឆាប់ស្លាប់អីអាយុខ្លីអីអីចឹងណាហ្នឹងឯងយើងមានស្មារតីប្រើប្រាស់ ថ្ងៃហ្នឹងត្រឹមតែមួយថ្ងៃហ្នឹងគឺធ្វើឲ្យយើងដូចថាស្កប់ស្កល់ជាមួយគ្នានឹងការយល់ដឹងគឺត្រៃសរណគមនិច្ចសិលឬក៏បោសិទ្ធសិលឬក៏ការដែលយើងប្រឹងប្រែងប្រនិបត្តិដោយស្មារតីហ្នឹងប៉ុណ្ណឹង នឹងឯងហើយថានៅបានមួយថ្ងៃទៀតគឺយើង ជា ផលកម្រៃអញ្ចឹងទៅតែក្នុងមួយថ្ងៃហ្នឹងក៏ធ្វើឲ្យយើងដោះស្រាយជាមួយនឹងសេចក្តីស្លាប់នឹងបានហើយយើងត្រៀមរៀបចំក្នុងដំណើរចាកលោកនឹងសម្រាប់ថ្ងៃនឹងបានហើយនឹងឯងអញ្ចឹងបានបន្តមួយថ្ងៃពីរថ្ងៃអីទៅទៀតគឺជាផលកម្រៃចម្រើនទៅដោយគុណទាំងអស់ហ្នឹងឲ្យយើងត្រៀមថា រៀបចំសម្រាប់ថាសេចក្តីស្លាប់មកថ្ងៃហ្នឹងក៏យើងមិនបន្ទុះតោះមិនតោមណោះតែយើងមិនតាន់ធ្វើនេះមិនតាន់ធ្វើនោះអីទៅនោះទេអាហ្នឹងគឺស្មារតីដែលយើងត្រូវយល់ថាមួយថ្ងៃដែលមានសិលឬក៏មានបញ្ញាឃើញការកើតការរលត់នៃនាមរូបអីអីហ្នឹងដែលព្រះអង្គសម្ដែងក្នុងសហសវៈណា3 4រឿងអីហ្នឹងគឺនៅក្នុងរឿងមួយថ្ងៃហ្នឹង ប្រសើរប្រសើរជាងនឹងឯការរស់នៅអស់រួយនៃឆ្នាំហ្នឹងដែលបាននេះបាននោះអីចឹងទៅមែនប៉ុន្តែថាវាមិនប្រសើរដូចជាមួយថ្ងៃនេះទេហ្នឹងឯងដែលមានសិលជាដើមហ្នឹងយកចវស្សសតាំងជីវេទុសីឡាសម័យតោអេកាហាំងគឺតាំងសៃយោណាសីលវន្តសឆេយិណោអីអីហ្នឹងក្នុងពគាថាហ្នឹងហ្នឹងឯងហើយ យើងអប់រំបញ្ញាអញ្ចឹងទៅទៀតទៅឲ្យពុទ្ធបរិស័ទយើង ដូចថាបានរស់មួយថ្ងៃទៀតមួយថ្ងៃទៀតអានឹងដែលសំណាងយើងនៅមានវាចិត្តចម្រើនញាតហ្នឹងព្រោះយើងចម្រើនយឺតញាតហ្នឹងវាមិនមែនព្រឹបចាក់ធ្លុះអីសពគ្រប់ណាវាចម្រើនយឺតយ៉ាងណាប៉ុន្តែថាយើងក៏មិនចេះតែប្រឆាំងអីជាមួយ នឹងធម្មជាតិក្តីស្លាប់អីហ្នឹងយើងខំប្រឹងប្រែងឲ្យតែថាប្រឹងប្រែងទៅយើងថារឿងអ្វីអ្វីទៀតវាមិនមែនរឿងរបស់យើងរឿងយើងគឺយើង ប្រឹងប្រែងហើយអូឲ្យវាមានអំណរដោយ ដូចថាបៃតៈបាមកជានឹងអញ្ចឹងណាឬក៏ថាសោមោតតៈសោបមោតតៈទិស្វាកម្មវិសុទ្ធិមត្តណោអញ្ចឹងឲ្យវាព្រមឲ្យវាសុខចិត្តអញ្ចឹងណាហ្នឹងឯងជាមួយគ្នានឹងការប្រឹងប្រែងហ្នឹងទៅធ្វើយ៉ាងម៉េចឲ្យពុទ្ធបរិស័ទយើងមានមានញាណនឹងកើតមកដឹងថា រឿងស្អីស្អីហ្នឹងវាមិនមែនយើងអ្នកធ្វើយើងត្រូវតែរួចខ្លួនណាដឹងខ្លួនឯងអញ្ចឹងណាអ្វីដែលយើងមិនបានធ្វើដូចជារឿងត្រូវស្លាប់ស្លាប់ពេលណាអីអីអញ្ចឹងវាមិនមែនរឿងរបស់យើងអូឲ្យវាផុតពីអារឿងដែលយើងត្រូវទៀមទាឬក៏កើតទុកមិនសុខចិត្តអីហ្នឹងឲ្យវាផុតពីអាហ្នឹងណានៅត្រង់ថាអ្វីទាំងអស់ហ្នឹងវានៅត្រង់ថាមិនមែនយើងអ្នកធ្វើគឺវាអត់មានរឿងដែលសម្រាប់ឲ្យយើងត្រូវទៅកើតទុក ជាមួយនឹងអ្វីអ្វីដែលវាកើតមានហ្នឹងត្រឹមតែថាយើងមិនបានធ្វើគឺយើងរួចខ្លួននេះហើយយើង ទទួល ដំណឹងបានត្រង់ឲ្យថាយើងរួចខ្លួនណាវាមិនមែនជាអ្នកទោស ដែលជាអ្នកធ្វើអីធ្វើអីដែលសម្រាប់ឲ្យយើងភ័យព្រួយឬក៏ទទួលភេរៈអីអីទាំងអស់ហ្នឹងយើងមិនបានធ្វើគឺយើងមានជំនឿជឿជាក់នៅនៅ ក្នុងញាណបញ្ញាញាណគឺជឿជាក់លើខ្លួនយើងថាយើងនឹងទទួលភាពយុត្តិធម៌ត្រង់ដែលថាយើងអត់បានសាងរឿងក្នុងโลกហ្នឹង ចឹងទៅហ្នឹងហើយមិនមែនថាអញ្ចឹងទៅវាអត់មានទុក្ខវេទនាអីណាវានៅតែមានប៉ុន្តែថាទុក្ខវេទនាក៏កំណត់ទៅលើទុក្ខវេទនាហ្នឹងវាមិនមែនយើងអ្នកធ្វើទុក្ខវេទនាហ្នឹងអញ្ចឹងទៅទៀតកំណត់បានជាមួយនឹងសភាវៈដែលកើតមានហ្នឹងអញ្ចឹងវាបានចម្រើនផ្លូវចិត្តនេះដែលកំចាត់បង នៅអវិជ្ជានិងតោមនស្សហ្នឹង នឹងអប់រំអញ្ចឹងរហូតភាពយុទ្ធធัวហ្នឹងហើយហ្នឹងយើងនិយាយសន្មតថាខ្លួនយើងហ្នឹងគឺបានន័យថាវិបស្សនាញាណចម្រើនឡើងនឹងឯងប្រព្រឹត្តទៅដើម្បីឃើញសច្ចធัวហ្នឹងដែលយើងនិយាយចំទួបរមត្ថសតទៅនោះវិបស្សនាញាណដែលកើតឡើងឃើញហេតុផលដោយបរមត្ថឃើញសច្ចៈ ឃើញការពិតយ៉ាងម៉េចយ៉ាងម៉េចហ្នឹងប៉ុន្តែយើងនិយាយមកសន្មតរៀងរៀងព្រះអង្គរៀងរៀងខ្លួនគឺយើងរយយុទ្ធធัวឲ្យខ្លួនយើងយុទ្ធធัวហ្នឹងគឺការពិតហ្នឹងដែលវាអត់មាននៅលើយើងអ្នកសាងវត្តដាក់ហ្នឹងហ្នឹងហើយអញ្ចឹងគេអុកគេទុកអីជាមួយនឹងអាត្រូវស្លាប់យ៉ាងម៉េចអាយុប្រមាណស្លាប់រឿងអីអីទៅឲ្យតែវាមិនមែនយើងធ្វើវានៅក្នុងញាណនៅក្នុងការដឹងតែវាមិនមែនយើងអ្នកធ្វើអញ្ចឹងណាអញ្ចឹងវាចាប់បានត្រង់ថាមិនមែនយើងអ្នកធ្វើគឺយើងអត់អត់ ត្រូវជាអ្នកទទួលទេវាបញ្ហា ត្រង់ដែលយើងអ្នកទទួលហ្នឹងរឿងខ្លះយើងអត់ធ្វើមែនតែអ្នកដតីធ្វើឲ្យយើងចឹងទុកទោមម្នោះបទុះតោះទៅរនអ្នកអតីចឹងទៅរឿងខ្លះមិនមែនយើងអ្នកធ្វើមិនមែនអ្នកអតីធ្វើប៉ុន្តែរឿងធម្មជាតិមេឃដីយើងក៏ភ័យដែរភ័យមានភ្លៀងពេកអត់ភ្លៀងរាំងទឹកចំនួនខ្យល់ព្យុះអីចឹងទៅយើងអ្នកទទួលរឿងហ្នឹងក៏ភ័យដែរ គាត់វាមានរឿងភ័យដោយសារយើងអ្នកទទួលបើយើងវាជាប់ជំពាក់ទៅរឿងថាយើងបានអីជាទីត្រេកអរពេញចិត្តនោះអញ្ចឹងយើងវាភ័យណាយើងត្រេកអរនឹងរស់ភ័យនឹងស្លាប់ត្រេកអរនឹងជាភ័យនឹងឈឺត្រេកអរតែនឹងជួបភ័យនឹងព្រាត់អញ្ចឹងណាមកទីយើងវាជាប់ជំពាក់គ្រឿងញៀននៅក្នុងលោកនឹងដោយឆន្ទរាគៈខ្លួនឯងហ្នឹង ហ្នឹងឯងដែលយើងអប់រំបញ្ញាហ្នឹងអប់រំត្រង់ឲ្យថាអ្វីអ្វីមានបច្ច័យឲ្យកើតឡើងអញ្ចឹងទៅអ្វីអ្វីដែលកើតហ្នឹងវាជាផលនៃបច្ច័យវាជាច្បាប់ធម្មជាតិអញ្ចឹងវាអត់មានយើងត្រូវទៅបន្ទុះទៅតោះជាមួយអ្វីដែលកើតឡើងហ្នឹងទេប៉ុន្តែវាអត់មានប្រកម្មអត្តាទូខ្លួនយើងអ្នកទទួលរឿងអីហ្នឹងដើម្បីថាឲ្យទៅត្រេកអរចាប់តើអឺរបស់យើង ឬក៏ថាអូតោមនោះក៏ទុះតោះភ័យខ្លាច អីទៅនោះទេអ្វីអ្វីគឺវាជារបស់ក្នុងលោកហ្នឹងអញ្ចឹងសតិប្បដ្ឋានញាណហ្នឹងចេះតែចម្រើនឡើងដោយសារអ្វីអ្វីដែលប្រកាសឡើង ជាហេតុផល ជាច្បាប់ធម្មជាតិហ្នឹងវាទៅជាមេរៀនថ្នាក់បរិញ្ញាទៅវិញមជ្ឈមបដិបទាកណ្ដាលអភិជានិងតោមនោះប៉ុណ្ណា ហ្នឹងឯងអញ្ចឹងហើយនៅក្នុងទី5ហ្នឹងក៏នៅក្នុងរឿងថាសភាពនៃរូបកាយហ្នឹងជាអសេរពឹសវាមិនមែនថាងាយនៅណាទៅជួបទៅអីទេដូចថាខ្លាចពឹសខ្លាចពោះហ្នឹងវាខំហើយណាមួយ ដូចថាពស់ហ្នឹងវានៅក្នុងរឿងដែលមិនស្អាតមានក្លិនស្អុយអីអីក្នុងន័យដែលថាទុរេសតៈតោហ្នឹងណានឹងអាសតៈហ្នឹងគឺថាការដែលមកជួបហ្នឹងគឺថាទុហ្នឹងវាបានដោយក្រសេចក្តីបញ្យលសម្រាប់ រូបកាយហ្នឹងវាមានជំងឺហ្នឹងហើយសង្កត់ធ្ងន់ដល់កន្លែង មានជំងឺរោគគាហ្នឹងអញ្ចឹងទៅ អីដូចជារោគឃ្លួងអីអីចឹងដែលលោកលើកណាយើងមកសប្ងៃរោគអីរោគអីចឹងទៅយើងខ្លាចរោគឆ្លងអីចឹងទៅឬក៏រោគដែលតំបៅអីស្ពើមអីចឹងទៅហ្នឹងហើយសម្រាប់រូបកាយហ្នឹងវាសៅម៉ងដោយជំងឺរោគាអីចឹងទៅមិនស្អាតមានក្លិនស្អុយអីហ្នឹងទៅយ៉ាងណាគឺថារូបវាមានសភាពតែមិនល្អណា ហ្នឹងឯងមានអង្គខ្លះដែលលោកនៅក្នុងក៏ភ្នោះផងកើបើបែកពេញសាច់ពេញម្រាមដៃម្រាមជើងអីអស់អញ្ចឹងណាមុខមាត់អីប្រស័យស័កអីហ្នឹងគឺនឹងថារោគស្អីហ្នឹងឯងហើយមានសភាពដែលថាអ្នកដតីមិនចង់ចូលចិត្ត ចង់ចូលក្បែរមិនហ៊ានចាប់មិនហ៊ានកម្មណាមួយវាខ្លាចឆ្លងខ្លាចអីចឹងទៅទៀតហ្នឹងឯងបានថាអ្នកដែលចិត្តដិតចឹងដូចជាមេត្តាបិតាអីចឹងទៅវាមានព្រមវិហារធัวការណិតសំណោះអីអីហ្នឹងចឹងមើលថែអីចឹងហ្នឹងឯងហ្នឹងគឺ សម្រាប់រូបកាយហ្នឹងហើយពោលនៅក្នុងប្រកម្មដ្ឋានទៅនៅត្រង់ថា ការដែលចាប់ប្រកាន់ទៅដោយអំណាចនៃឆន្ទរាគៈដោយអំណាចការហួងហែងដោយឧបាទានហ្នឹងគឺថាវាបាននៅទុកទោសសម្រាប់ការចាប់ការប្រកាន់ហ្នឹងចឹងក្នុងប្រកម្មដ្ឋាន គឺមិនមែនជារឿងខ្ពើមឆ្អើមអីដោយតោស័កដោយតោមនោះសម្រាប់រូបកាយអីហ្នឹងឯណាប៉ុន្តែ ជាការលឿនណាយដោយសារឃើញទុកទោសមិនចាប់មិនប្រកាន់ហ្នឹង ចឹងទៅគឺឃើញការមិនចាប់មិនប្រកម្មហ្នឹងជាទីពឹងនឹងតែម្ដងហ្នឹងឯងដែលជាព្រះនិព្វានណាមិនមែនថាយើងមិនចាប់មិនប្រកម្មហើយទៅព្រះនិព្វានអីយ៉ាងដតីដោយគំនិតមានខ្លួនយើងទៅនោះទេគឺការអស់សេចក្តីប្រកម្មថា មានខ្លួនយើងហ្នឹងហើយអស់ឆន្ទរាគៈក្នុងបញ្ញខណ្ឌហ្នឹងក្នុងអារម្មណ៍ហ្នឹងបានអកិញ្ញណੰអនាទាននាងនេះពុទ្ធបរិស័ទយើង ឲ្យឃើញថាបរមសុខហ្នឹងគឺនៅត្រង់អកិញ្ញណាំងអនាទានណាំងហ្នឹងណាមិនមែនត្រង់ដែលថាយើងទៅសោយសុខអីទេព្រោះធម្មតាយើងវានៅក្នុងសេចក្តីសម្គាល់មានយើងអ្នកសុខវាចិត្តមានមនោចេតនាគិតពីរឿងដែលថាយើងសោយសុខយ៉ាងម៉េចបានសុខហ្នឹងយ៉ាងម៉េចម៉េចអញ្ចឹងហ្នឹងឯងតែព្រះនិព្វានមិនមាននៅក្នុងរឿងសេចក្តីសម្គាល់ថាមានយើងជាអ្នកសោយអារម្មណ៍ជាអ្នកសុខជាអ្នកសប្បាយជាអ្នកស្រួលអីហ្នឹងទេគឺសច្ចធម៌ ហ្នឹងហើយត្រង់ថាវត្តដាក់ដែលប្រព្រឹត្តទៅជាទុកហ្នឹងហើយវិវត្តដាក់ហ្នឹងជាបរមសុខហ្នឹងអញ្ចឹងនៅក្នុងចំណុចទី6អកតញ្ញុតោហ្នឹងអកតញ្ញុតតោនេះតផងហ្នឹងអកតញ្ញុតាអកតញ្ញុតតោដោយភាពដែលមិនដឹងគុណហ្នឹងហើយអាហ្នឹងក៏ យើងពិចារណាទៅក៏យល់តាមនឹងយើងទំនុកបំរុងអីបណ្ណាបាយទឹកនំចំណីក្រេពូកខ្នល់ខ្នើយប៉និតអីយ៉ាងម៉េចក៏ដោយគឺថាវាអត់មានតបស្នងអីដឹងគុណអីទៅទេត្រូវឈឺឈឺចឹងទៅត្រូវស្លាប់ ដៃឆ្លាប់ជើងអីក៏ទៅតាមនឹងចឹងទៅណាអាហ្នឹងអាសេរពឹសហ្នឹងវាអត់មានចេះដឹងគុណអីចឹងមហាភូតរូបហ្នឹងគឺក្នុងសេចក្តីហ្នឹងដែលយើងខំទំនុកបំរុងក្រៃលែងទៅណា វាសំតែថាការតបស្នងហ្នឹងវាអត់ចាស់វាអត់ឈឺវាអត់បែកធ្លាយអីវាអត់នាំមកនៅ ទុក្ខវេទនា អីអីវាសំតែអញ្ចឹងតាមដែលយើងស្រឡាញ់ទំនុកបំរុងលើកតម្កើង ក្រៃលែងជាមួយគ្នានឹងរូបកាយហ្នឹងណាអោប្រសោតដោយអំណាចនៃឧបាទេពហ្នឹងស្រឡាញ់ខ្លួនឯងហ្នឹងគឺស្រឡាញ់រូបស្រឡាញ់វេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងតែប៉ុណ្្នឹងទេវាអត់មានអីជាអត្តា ទូខ្លួនអីចឹងទៅទេតម្លាញ់ហ្នឹងគឺថាវាវាអត់ចាំបាច់ទេប៉ះសិនបើបានដឹងដោយបញ្ញាឧទាហរណ៍ថាយើងអត់រវល់យកសัตว์អីមកចិញ្ចឹមអញ្ចឹងវាអត់មានបញ្ហាអីនឹងថាទៅមើលទៅថែដាក់ចំណីឬក៏រវល់ថាសัตว์នឹងវាឈឺវាអីទៅរកពេទ្យសัตว์ពេទ្យអីអញ្ចឹងមកអញ្ចឹងណាវាអត់រវល់អញ្ចឹងណាហ្នឹងហើយឬក៏ថាយើងអត់មាន កូនអញ្ចឹងក៏មិនបានទៅយកកូនអ្នកដតីមកចិញ្ចឹមបីបាច់មើលថែអីចឹងវាអត់រវល់ថាមានកូនឈឺអីអីរបៀបចឹងណាហ្នឹងឯងអន្តែរឿងដែលយើងចិញ្ចឹមសត្វចិញ្ចឹមអីយើងព្រឹត្តទៅដោយអំណាចនៃការចិញ្ចឹមជាបុណ្យកុសលអីក៏ក៏ជាបុណ្យកុសលអញ្ចឹងទៅអានេះគ្រាន់តែលើកជាណាឧទាហរណ៍ណានៅក្នុងសេចក្តីដែលថា អាការដែលយើងវាអត់មានស្អីជាខ្លួនយើងឲ្យរវល់សោះហ្នឹងហ្នឹងហើយតែតែយើងមកចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនយើងហ្នឹងហ្នឹងឯងអញ្ចឹងដំណោះដោះស្រាយគឺតតែអប់រំចម្រើនវិបស្សនាហ្នឹងឯងចាឲ្យឃើញតាមសេចក្តីពិតចឹងទៅ បានបញ្ញខណ្ឌហ្នឹងគឺវាអត់ចាំបាច់រវល់អីដោយកង្វល់ផ្លូវចិត្តហ្នឹងនោះទេ នៅប្រើប្រាស់វិច័យ4អីធម្មតាអីចឹងមែនប៉ុន្តែកាត់តាមផ្លូវចិត្តហ្នឹងវាអត់មានក្តីសម្គាល់ថានឹងជាទូខ្លួនយើងទេត្រូវជារាក៏សម្រាប់ឧបាទានខណ្ឌហ្នឹងទៅរឿងឈឺរឿងស្អីបែកធ្លាយអីក៏ឧបាទានខណ្ឌហ្នឹងចឹងទៅវាអត់មានទុកកង្វល់ដោយការប្រកម្មហួងហែងថាជារបស់យើងហ្នឹងឯងអញ្ចឹងក្នុង ឧទាហរណ៍ឬក៏ជាឧបមាលើកឡើងអំពីរឿងនេះថាយើងអត់មានកង្វល់អីនឹងចិញ្ចឹមសัพย์ចិញ្ចឹមកូនចៅអ្នករតីអីចឹងណាយើងវាអត់មានកង្វល់ទៅនៅក្នុងអវ័យវ័យទាំងអស់ហ្នឹងហ្នឹងហើយជាឧទាហរណ៍ដើម្បីឲ្យយើងមកពិចារណា ត្រង់ឲ្យថាអត្តភាពហ្នឹងវាអត់មែនជាអត្តាយើងមែនមែនអញ្ចឹងណាហ្នឹងហើយអញ្ចឹង កិច្ចបប្រតិបត្តិនៅក្នុងវិបស្សនានោះប្រព្រឹត្តទៅរកការមិនកង្វល់នឹងអាកិញ្ញាណនឹងមិនកង្វល់ដែលយើងថាត្រូវប្រកាន់ត្រូវហួងហែងអត្តភាពនឹងឲ្យយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចហ្នឹងវាអត់កង្វល់នឹងហើយវៃវៃវាមានហេតុផលរៀបចំស្រាច់បាច់អស់ហើយរៀបរយ100%ស្រាច់អស់ហើយអត់ចាំបាច់យើងទៅធ្វើកិច្ចអីទៅខ្វល់ទៅរវល់ជាមួយនឹងរូបជាមួយនឹងនាមនឹងទៀតទេហ្នឹងហើយភារៈហ្នឹងវាត្រូវដាក់ចុះហ្នឹងដោយសាររូបវាមាន លក្ខណៈកិច្ចផលបតតឋានរបស់រូបនាមហ្នឹងក៏មាន លក្ខណៈកិច្ចផលមានកិច្ចមាននទីសម្រាប់រូបសម្រាប់នាមស្ថិតនៅក្នុងសាមញ្ញលក្ខណៈក៏ប្រព្រឹត្តទៅដោយត្រៃលក្ខធัวហ្នឹងគឺរៀបរយហើយស្រេចវាអត់មានចាំបាច់ថាយើងត្រូវទៅទៅខ្វល់ទៅចាត់ចែងអីពីលើកិច្ចនទីនៃសភាវៈហ្នឹងទៀតទេអាហ្នឹងគឺបញ្ញាដែលកើតឡើងហ្នឹងគឺបាន ដឹងអំពីកិច្ចនទីវៃវៃទាំងអស់ហ្នឹងដោយថាចក្ខុវិញ្ញាណធ្វើទេសនកិច្ចសោតវិញ្ញាណធ្វើសវនកិច្ចអីចឹងហើយមានយើងចាំបាច់ថាខ្វល់មកធ្វើកិច្ចឃើញកិច្ចលឺអីទៀតហ្នឹងហើយមានវិញ្ញាណធ្វើកិច្ចទាំងអស់ហ្នឹងហើយសពគ្រប់កិច្ចតៃតៃទៀតហ្នឹង មានចក្ខុវិញ្ញាណសោតវិញ្ញាណជាទេហោស្រាប់ហើយរូបកាយអីហ្នឹងក៏អញ្ចឹងសិតតែមានលក្ខណៈកិច្ចផលប្រតតឋាន មានកិច្ចមានរទីសម្រាប់បរមត្ថធัวហ្នឹងអញ្ចឹងទៅបញ្ញាដែលដឹកហ្នឹងវាដូចជាថាយើងអស់រវល់ទៅហ្នឹងដែលនិយាយថាយើងហ្នឹងគឺនៅក្នុងវិបស្សនានឹងឯងដែលជាអ្នកបរិបត្តិមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងអត់មានកិច្ចនទីអីទៅជាមួយនឹងកិច្ចរបស់បញ្ញខណ្ឌហ្នឹងទេវាមាន តាំងពីបដិសន្ធិកិច្ចមកពវង្កកិច្ចអីហោហែអវិជ្ជនកិច្ចអីអីហ្នឹងគឺវាមានកិច្ចនាទីរបស់វិញ្ញាណហ្នឹងរហូតទទួលគ្នានឹងចតតិកិច្ចនឹងចឹងទៅអញ្ចឹងយើងមានត្រូវទៅធ្វើកិច្ចអីជំនួសសភាវៈទាំងអស់អីនឹងទៅទៀតអាហ្នឹងឯងគឺការដែលមិនចាប់ប្រកាន់ការដែលមិនកង្វល់ដោយអំណាចនៃការអប់រំញាតហ្នឹងហ្នឹងឯងអញ្ចឹងអី ទី7ត្រង់សេចក្តីមិនប្លែកមិនពិសេសអីអីហ្នឹងក៏ព្រះអត្ថាលោកបញ្យលសំបីព្រះដ៏មានប្រភេទគាត់ណាព្រឹត្តទៅដោយអសេរពឹសហ្នឹងខំព្រះអង្គហ្នឹង ទៅណាអវិសេសការតោហ្នឹងវាអត់មានធ្វើអីឲ្យពិសេសចំពោះបុគ្គលទេសំបីតែបុគ្គលហ្នឹងមិឆាទិដ្ឋិគ្រូទាំង6ឬក៏ប្រទេវតតអីអីដែលប្រទុះក្នុងព្រះរាមាប្រភេទអីហ្នឹងគឺថាក៏វាមិនខ្លាចមិនញញើតណាមិនហ៊ានចូលចិត្តអីគឺអត់ទេគឺថាខំទាំងអស់ហ្នឹងអញ្ចឹងគឺវាជាទូទៅកាលណាបើពុទ្ធបរិស័ទយើងមកកំណត់ឃើញមហាភូតរូប4ហ្នឹង មានសភាព យើងមិនមិញយើងនិយាយដោយថាសេរពឹសវាខំទូទៅទាំងព្រះរាមាភិកឬក៏រហូតមកដល់បកុលមិឆាទិដ្ឋិអីអីចឹងណា ហ្នឹងឯងប៉ុន្តែក៏គឺមហាភូតរូបហ្នឹងឯងយ៉ាងណាមហាភូតរូបយើងហ្នឹងក៏ដូចគ្នាដែលមិនគួរឲ្យត្រេកអរមិនគួរឲ្យយើងមកស្រឡាញ់មកចាប់ប្រកាន់អីថាយើងព្រោះអាហ្នឹងវាវាជាអាសេរពឹសវាវាសម្រាប់ខំអញ្ចឹងសំបីព្រះដែលមានពភៈក៏ខំសំបីព្រះអគ្គសាវកអគ្គសាវិកាក៏វាខំអញ្ចឹងគឺមហាភូតរូបយើងហ្នឹងឯងគឺគឺមហាភូតរូប ព្រះរាមាប្រភេទព្រះបជាកពុទ្ធព្រះអគ្គសាវកពុទ្ធក៏តែមហាពុទ្ធរូបមើលមើលហើយអាមហាពុទ្ធរូបយើងហ្នឹងក៏មហាពុទ្ធរូបហ្នឹង ហ្នឹងហើយវាមានសភាពស្មើគ្នាអញ្ចឹងណាក្នុងសភាពដែលជាតោសហ្នឹងណាដែលវាខំហ្នឹងពុទ្ធអង្គក៏ខំដែរហ្នឹងវាសភាពអញ្ចឹងតែយើងគួរស្រឡាញ់មហាពុទ្ធរូបយើងនេះដែរដែរឬទេបើវាពូជអញ្ចឹងណាអវិសេសការតោហ្នឹងហ្នឹងឯងអាហ្នឹងគឺនៅក្នុងប្រកម្មដ្ឋាន ដែលយើងឃើញអាសេរពឹសហ្នឹងដែលមិនគួរឲ្យ ចាប់ប្រកម្មវង្វេងច្រឡំទៅ ដើម្បីត្រេកអរអីលើកតម្កើង អីថាជា ខ្លួនយើងអីទៅនោះទេហ្នឹងគឺព្រះរាមាវិភាកក៏វាខំដែរអាហ្នឹងអកតញ្ញូអីអីទៅតាមហ្នឹងហើយទី8ត្រង់ថាវាជាទោសហើយនឹងឧបត្តវៈដល់អនន្តប្រព្រឹត្តទៅដោយ ត្រៀមគោរន្ទះអីហ្នឹងយ៉ាងណាក៏ឧបត្តវៈហេតុគ្រោះថ្នាក់ចរាចរណ៍អីលងទឹកអីសពគ្រប់ធ្លាក់ពីលើផ្ទះលើភ្នំអីគឺទាំងទុកទោសទាំងឧបត្តវៈហេតុទាំងអស់ហ្នឹងគឺអនន្តទៅតែម្ដងដោយអំណាចនៃមហាពុទ្ធរូបដែលមានហ្នឹងថាមាន ការចាប់ចងការបៀតបៀនការវាយកប់ត្រូវឆ្នាំពឹសពុលអីនឹងយ៉ាងណាងឺរោគទាចលចាប់អីសពគ្រប់ រោគគ្រប់មុខត្រូវជាប់ពន្ធនាគារគេចងគេវេ គេដំ គេធ្វើទរណកម្មអីសពគ្រប់ក្នុងសម័យព្រះរាជាមុនមុនអីយើងឃើញក្នុងកម្ពីអីអីទរណកម្មបកស្បែកទរណកម្មដកកញ្ចក់ទរណកម្មកាត់ជាជាកាត់ជាមោះ អីស្អីគឺក្រៃលែងគឺយកការធ្វើទរណកម្មនឹងក៏ដូចជាថាខ្លឹមសារសំខាន់នៅក្នុងអំពើដែលធ្វើហ្នឹងអញ្ចឹងណាវាជារឿងបៀតបៀនទៅទៀតຕົកតោសຕົកតោសហើយបន្តថាការដែលប្រព្រឹត្តធ្វើទៅហ្នឹងក៏វាកាចវាសាហាវទៅទទួលកម្មពីវរាណាត្រឡប់ចុះត្រឡប់ឡើងអីចឹងទៅហ្នឹងហើយបាបកម្មទៅវិញទៅមកអញ្ចឹងដូចព្រះ អង្គលីមេលអីអីចឹងនៅនេះធ្លាប់កើតជាយៈបរិភោគមនុស្សអស់មកសម្បើមអីចឹងទៅនឹងឯងថ្ងៃមកជាតិចុងក្រោយនៅសម្លាប់មនុស្សអស់យ៉ាងសម្បើមចឹងទៅជាង1000នាក់ទៅទៀតចឹងរំចាប់រាប់បាន999នោះសម្លាប់ឡើងភ្លេចទៅទៀតហើយនឹងឯងហើយនឹងបើកុំតែ ជួបព្រះអង្គបានសម្រេចព្រះរហ័តហ្នឹងគឺព្រះពុទ្ធអង្គសម្ដែងថាត្រូវឆេះក្នុងនរកសម្បើមណាស់អញ្ចឹងគឺថាអ្នកព្រាមអ្នកចូលអត់ធន់ទៅណាហ្នឹងឯងក្នុងអង្គលីមេលសោតហ្នឹងហ្នឹងគ្រាន់តែចង់លើកឡើងថានឹងអ្នកទាំងអស់ហ្នឹងទៅធ្វើបាបអង្គលីមេលរឿងអីរឿងអីបានទៅជាប់ពីវេរាមកត្រូវអង្គលីមេលសងសឹកអីឬក៏ប្រព្រឹត្ត បាណារិបាតសម្លាប់អីអីចឹងទៅវិញនឹងចឹងទៅសិតតែបាបទាំងអស់ហ្នឹងហ្នឹងឯងគ្រាន់តែថាគុណនៃលោកុត្តរធัวវាកាត់បច្ច័យនៃវត្តដាក់ហ្នឹងអស់ចឹងទៅ កម្មហ្នឹងវាអហោសិកម្មវាអត់អាចឲ្យផលទៅបានមកពីវាអត់មានតណ្ហាជាបច្ច័យវាអត់មានភពជាតិកំណើតចឹងគឺ ដំណោះដល់ស្រ័យរឿងវត្តសង្សារគឺព្រះនិព្វានហ្នឹងឯងចឹងសូមអនុមោទនីតនីណាចប់តកតូនអាសេរពឹសក៏លោកគ្រូជាម្ចាស់ប្រកាស ដំណើរដើមតួង8ប្រការទោសរបស់មហាពុទ្ធរូបឬក៏អាសេរពឹសនៅក្នុងបៃដកលេខ35ទំព័រជាង200ណា220